ឲ្យយើងមើលបន្តិចរឿងអ្នកធ្វើបាតកម្មនៅអាមេរិកខ្ញុំជឿថាបងប្អូនមួយចំនួន បានឃើញហើយអ្នកណាដែលជាអ្នកដឹកនាំធ្វើបាតកម្មនៅសហរដ្ឋអាមេរិកប្រឆាំងវត្តមានលោកប្រធានសំរងស៊ីអឺកាលពីថ្ងៃទី19បាទបាទជម្រាបសួរបងស៊ីហុងសុខសប្បាយបងអរគុណច្រើនហ្នឹង បាទជំរាបសួរហ្នឹងហើយសវណ្ណាបាទជំរាបសួរលោកបាទអឺនៅថ្ងៃទី19កន្លងទៅ បាទបាទជំរាបសួរ បាទសុខសប្បាយអរគុណច្រើនបាទអឺសុខេនបាទហ្នឹងហើយឥឡូវនេះព័ត៌មានគឺយើង បានទទួលបានច្រើនតែខ្ញុំមិនអឺ បាយបកស្រាយអស់ទេខ្ញុំនិយាយត្រុសត្រុសបន្តិចប្រាប់ជូនបងប្អូនតែប៉ុណ្្នឹងទេហើយទុកឲ្យមន្ត្រីយើងពលរដ្ឋខ្មែរយើង នៅសហរដ្ឋអាមេរិកគេចាត់ការតាមផ្លូវច្បាប់ហ្នឹងទៅលើពួកអស់ហ្នឹងហ្នឹងបាទឥឡូវបងប្អូនដឹងណា អ្នកដែលដឹកនាំធ្វើបាតកម្មហ្នឹងគឺនិយាយថាតកូលកម្មត្មងទេណាតកូលកម្មហ្នឹងហើយបាទជំរាបសួរបងនីតិតហ្នឹងហើយ គឺតកូលកម្មបាទជំរាបសួរអឺបាទអឺពីខាងមុងត្រៃអល់បាទទីមតាជំរាបសួរជំរាបសួរយីណានហ្នឹងហើយជំរាបសួរបងប្អូនទាំងអស់គ្នាបាទអឺនិយាយទៅគឺតកូលកម្មបាទហ្នឹងហើយគឺតកូលកម្មជាអ្នកដឹកនាំសុបាតកម្មហ្នឹងបាទ មានពីអ្នកបងប្អូនមិនមែនតែអឺកំអឺឈ្មោះស្អីនេះកំហ្នឹងកំអឺនៅតាមបិទព័ត៌មាននេះខ្ញុំផុសអឺមុនគេបានពីខាងនៅអាមេរិកមកណាហ្នឹងហើយកឹមចន្ទរាហ្នឹងហើយកឹមចន្ទរាគឺនៅហ្នឹងគឺមានបងប្អូនគេពីរនាក់ណា ប្អូនកឹមចន្ទរានឹងម្នាក់ទៀតបាទខ្ញុំកំពុងរមើលឈ្មោះហ្នឹងហើយណាប៉ាក៏ឡើងដឹងថាពីរអ្នកបងប្អូនទៅបានហ្នឹងហើយបាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលជួយមកក្រោយបាទជំរាបសួរទាំងអស់គ្នាបាទហ្នឹងហើយគឺអរគុណច្រើនណាស់យីណានអូនហ្នឹងប្រកបប្រកាសហៅគ្នាហ្នឹងហើយអឺកឹមចន្ទរា ជាក្មួយបង្កើតរបស់កម្មសុខាបើនិយាយទៅអ្នកខែតកៅគ្នាហើយខ្ញុំមិនចង់និយាយទេមិននិយាយត្រង់នៅផ្ទះបាយគ្នាណាម្ដាយកម្មសុខាខ្ញុំម្ដាយរបស់ខ្ញុំហ្នឹងគឺចង់និយាយថាបងប្អូនដឹងអានឹងបាច់និយាយច្រើនខ្ញុំអត់លើសនិយាយលើសពីនឹងច្រើនទេណាគាត់ថានៅក្បែរគ្នាប៉ុណ្ណឹងបានហ្នឹងអឺ មានពីរនាក់នៅក្នុងនឹងគឺកម្មចន្ទរានឹងហើយនឹងប្អូនរបស់ខ្លួននឹងគឺជា ប្រធានបកប្រជាជននៅនឹងណាទាំងបងទាំងប្អូននឹងហើយហើយថ្ងៃធ្វើបាតកម្មហ្នឹងគេទទួលវិជាគេពីអ្នកនៅឡងបិចណាមេធំគេនៅឡងបិចហ្នឹងហើយខ្ញុំបញ្ជាក់ហើយលុយគេឲ្យមកហ្នឹងវាមិនដល់មើលទេហ្នឹងហើយខ្ញុំដឹងតាំងពីចំនួនទៅទៀតហ្នឹងហើយ ខ្ញុំដឹងពីចំនួនបើគាត់ថាប្រាប់ទៅកឹមចន្ទរាថាយើងដឹងណាលុយដែលអ្នកឯងទទួលពីគេប្រមាណអីប្រមាណណាគឺយើងដឹងច្បាស់ហើយយកមកនឹងក៏បោកគ្នាទៅទៀតហ្នឹងបោកគ្នាទៅទៀតណាអ្នកដែលបានមកចូលនឹងនិយាយទៅ ពួកខាងឡងបិចគេឲ្យរយឲ្យបាន50នាក់មកធ្វើបាតកម្ម កឹមចន្ទរារោមនុស្សអត់បានណារោខ្ញុំរាប់ទៅឃើញចំនួនមនុស្ស13នាក់ដែលខាង Pride News គេផ្សាយថារាប់រយនាក់ហ្នឹងគេថតខំប្រឹងឈរកាន់ផ្លាកបាំងណាខោឈរអីផ្លាកហើយដាក់បាំងអីចឹងទៅដើម្បីរាយគ្នាបានច្រើនយើងមើលទៅឃើញច្រើនណានៅតាមពិតគ្នាទាំងអស់បងប្អូនរាប់អ្នកដែលចូលរួមធ្វើបាតកម្មទាំងអស់គឺមានចំនួន13នាក់បងប្អូនរាប់ទៅឃើញអត់លើស13នាក់ឯហ្នឹងហើយ13នាក់ហ្នឹងហើយ ហ្នឹងហើយជំរាបសួរវិសាអូនហ្នឹងហើយអឺអញ្ចឹងពីអ្នកបងប្អូននេះកឹមច័ន្ទតារាហើយនិងបងប្អូនប្រុសកឹមច័ន្ទតារាពីអ្នកហ្នឹងគឺកឹមច័ន្ទតារាជាមេធំជាប្រធានហើយបងប្អូនគេនឹងជាអនុប្រធានបកប្រជាជននៅហ្នឹងនៅ Jackson Street ហ្នឹងអឺធ្វើបាតកម្មហ្នឹងតាមពិតគឺនៅមួយជាងម្នាក់5ចង្ងាយផាជា5គីឡូម៉ែត្រមិនមិនច្រើនទេហ្នឹងហើយ រូបភាពកមុនដែលខ្ញុំដាក់នៅថាទៅធ្វើបាតកម្មឡងបិចហ្នឹងតាមពិតក៏ខាងគ្នាយើងឲ្យមកដែរខ្ញុំបញ្ជាក់ត្រង់ទៅគឺថាយើងលេងសើចទេហ្នឹងហើយយើងចង់ឌឺដងពួកហ្នឹងណាឥឡូវឌឺដងពួកហ្នឹងឲ្យពួកវាចេញមុខមកតែវាអត់ចេញមកឥឡូវប្រាប់ទៅចោះណាប្រាប់ថាយើងដឹងថាអ្នកឯងធ្វើបាតកម្មនៅមួយជាហៀងម្នាក់នេះទៅលេណានៅឆ្លងទៅលេទៅឃើញហ្នឹងគឺកន្លែងពួកអឺ ដែលធ្វើបាតកម្មហ្នឹងហើយអត់នៅចិត្តទេគឺនៅ5ប្រហែលជា5 6គីឡូម៉ែត្រពីគ្នាអត់ចិត្តទេហ្នឹងហើយហ្នឹងហើយកូនកឹមចន្ទរាជាកូនរបស់អឺត្រូវជាអឺហ្នឹងហើយបងប្អូនស្រីរបស់កម្មសខាមិនមែនកូនរបស់កម្មសខុនទេហ្នឹងហើយណែខ្ញុំមិនចេះនិយាយច្រើនទេខ្ញុំចាំថ្ងៃក្រោយថ្ងៃក្រោយគាត់បងប្អូនដឹងថាអឺ តកោនឹងវាយ៉ាប់ដល់ប៉ុណ្ណឹងទៅបានហ្នឹងនិយាយប៉ុណ្ណេះទៅគឺអញ្ចឹងហ្នឹងហើយកឹមចន្ទរារស់ស៊ីអឺលក់ឡានយកអាឡានចាស់ចាស់បុកបុកអាដែលគេបុកគេអីហ្នឹងណាបុកទិញឡានចាស់ចាស់ដូចនៅស្រុកនេះក្បត់ចោលខ្ញុំរករស់ស៊ីទិញឥឡូវយកទៅស្រុកខ្មែរដែរតើប៉ុន្តែនៅនេះថោកមិនមែនថោកទេគឺ free ហ្មងកន្លែងគេថាយើងមានអាបងលុយវាថែម ហ្នឹងហើយឡានដែលចាស់ហើយយកទៅបោះចោលតង្គោតង្គោហ្នឹងហើយឡានអាបាក់បែកអីហ្នឹងយកទៅបោះចោលទាំងអស់ហ្នឹងជួលវាទៀតហ្នឹងឲ្យលុយវាទៀតហ្នឹងហ្នឹងហើយអូនកំសុខាអីដែលក្មួយកំសុខាកំចន្ទរាហ្នឹងគឺរោស៊ីឡានចឹងចឹងយកឡានហ្នឹងដឹកយកមកស្រុកខ្មែរគេមានគេរោស៊ីនៅស្រុកខ្មែរហ្នឹងហើយ ណាគេរកស៊ីជាមួយអ្នកស្រុកខ្មែរយកអាឡានបាយបាក់យកមកទៅហើយយកមកជួសជុលទៅលក់នៅស្រុកខ្មែរទៅហ្នឹងហើយគេរកស៊ីអាហ្នឹងឃើញចឹងមកឃើញរូបថតដីគេប្រព័ន្ធបោកប្រព័ន្ធណាអីឃើញបងប្អូនឃើញសតឡានមួយខូចសឡានទាំងអស់អាឡានដែលបុកគ្នាឡានគ្រោះថ្នាក់ឡានអីហ្នឹងវាចាស់ចាស់ដែលណានិយាយឡានដែលបុកគ្នាហ្នឹងឡានបុកហ្នឹងហើយ គេយកអាឡានអស់ហ្នឹងយកមកហ្នឹងហើយជំរាបសួរបងប្អូនទាំងអស់គ្នាបាទជំរាបសួរយាយធួនជំរាបសួរបងប្អូនដែលអញ្ជើញមកក្រោយទាំងអស់អញ្ចឹងគេរកស៊ីអាហ្នឹងគេរកស៊ីកាក់កបគេរកស៊ីជាមួយបកប្រជាជនណាហ្នឹងហើយហ្នឹងហើយអឺហើយនៅពេលមកធ្វើបាតកម្មហ្នឹងគឺមេគេធំដឡងបិចគេអ្នកបជាមកឲ្យធ្វើហើយយើងហ្នឹងណាអ្នកនៅឡងបិចហ្នឹងក៏ទទួលបជាពីខាងអឺទូតរបស់ បកប្រជាជនប្រជាមកដែរពីញូវយ៉កមកដែរហ្នឹងហើយអញ្ចឹងគេបញ្ជាតាមគ្នាអញ្ចឹងហើយលុយខ្ញុំចង់បញ្ជាក់ថាលុយដែលឲ្យមកគឺខ្ញុំដឹងច្បាស់ថាលុយប្រមាណហ្នឹងហើយប្រាប់ទៅកឹមចន្ទរាហ្នឹងហើយគឺយើងដឹងច្បាស់អញ្ចឹងអាអស់ហ្នឹងយើងនឹងឲ្យគេស្រាវជ្រាវសពបែបយ៉ាងហើយអនុវត្តតាម ច្បាប់អាមេរិកទៅពីព្រោះយកលុយពីពួកបដិការណាហើយអឺ មកបំរើជនផ្ដាច់ការណាហើយឆ្លៀតកេងគេហៅថាកេងប្រវាញ់ណាលែងផលប្រយោជន៍ពីសង្គមគេទៅបំរើជនផ្ដាច់ការហ្នឹងហើយអញ្ចឹងនៅនៅហ្នឹងគឺមកមកសំពូចត្មងហ្នឹងណាហ្នឹងហើយគ្រួសារកម្មសុខាមកនៅអាមេរិកសឹងតែទាំងអស់ហើយនាំគ្នាស្រឡាញ់បកប្រជាជនណាអាហ្នឹងខ្ញុំចង់បញ្ជាក់អញ្ចឹងនិយាយទៅដូចលក់មុខអ្នកស្រុកអ្នកភូមិយើងអញ្ចឹងហ្នឹងហើយ មិនមកពីតកែវណាអ្នកស្រុកភូមិខ្ញុំមានអ្នកឆ្ងាយណាហ្នឹងហើយកឹមសុថាបើនិយាយទៅវាជារឿងមួយដ៏សែនអាម៉ាស់បំផុតដែលមនុស្សនឹងធ្វើបែបហ្នឹងហ្នឹងហើយហើយការធ្វើបាតកម្មហ្នឹងគឺនៅកន្លែងហ្នឹងនិយាយទៅធ្វើធ្វើបាតកម្មហ្នឹងគេចង់សុំច្បាប់ដែរប៉ុន្តែគេអត់ឲ្យគេអត់ឲ្យច្បាប់ណាគេអត់ឲ្យច្បាប់ ប៉ុន្តែជួលកន្លែងគេហ្នឹងជួលកន្លែងគេហ្នឹងតម្លៃ200អាកន្លែងធ្វើបាតកម្មហ្នឹងបានតិចហ្នឹងណាជួលគេថ្ងៃអាទិត្យហ្នឹងជួលគេកន្លែងហ្នឹង200បងប្អូនបើកពីទៅឃើញពីអង្គរមានផ្លាកកន្លែងឡានកន្លែងអីហ្នឹងជួលគេទីតាំងគេហ្នឹងធ្វើមកឈរមកផ្លែតទេអ្នកនៅហ្នឹងប្រាប់តែប្រហែលជា10នាទី5 10នាទីហ្នឹងមកថតអីមកផ្លែតហើយហ្នឹងទៅវិញថតហើយផ្ញើឲ្យពួកប្រែត news ហ្នឹងទៅហ្នឹងហើយហើយទៅសេជាអសរខ្មែរព្រោះ ខ្មាស់គេហ្នឹងហើយព្រោះអាមេរិកកាំងគេអត់ចេះអានអក្សរខ្មែរណាធម្មតាយើងប្រឆាំងគេរឿងអីទោះឡើយយើងនៅក្រៅស្រុកព្រោះថាមានអក្សរខ្មែរក៏មានភាសាអង់គ្លេសអញ្ចឹងក៏ច្បាស់លាស់ហ្នឹងទៅហើយកាន់ស្បៀតស្បៀតស្បៀតស្បៀតពាក់ម៉ាស់ទៅទៀតហើយនៅកន្លែងហ្នឹងគឺពេលហ្នឹងគឺគេអត់ពាក់ម៉ាស់ទៀតទេហ្នឹងហើយគេបាត់មុខអស់ហើយអត់មានអ្នកណាពាក់ម៉ាស់ទេតែពួកហ្នឹងអត់ហ៊ានគឺខ្មាស់គេហ្នឹងហើយហើយខ្លាចគេស្គាល់មុខហ្នឹងហើយហើយសុំច្បាប់ក៏គេអត់ឲ្យធ្វើដែរគេអត់ឲ្យពីព្រោះ ទៅសុំធ្វើច្បាប់ប្រឆាំងសំរងស៊ីអាញាធរគេសំរងស៊ីគេឆ្ងល់អាហ្នឹងអញ្ចឹងគេអត់ឲ្យអញ្ចឹងក៏មករបៀបដូចជួបជុំគ្នាថាដូចជួលកន្លែងគេមកជួបជុំគ្នាស៊ីផឹកអីចឹងណាទៅហើយទៅសរសេរផ្លាកហ្នឹងមួយផ្លែតហ្នឹងលើកបន្លំគេហ្នឹងមួយផ្លែតហ្នឹងប្រហែលជា4 10នាទីហ្នឹងថតទៅហើយ ធ្វើមកផ្លែតហ្នឹងនិយាយថាធ្វើមកផ្លែតហ្នឹងហ្នឹងកន្លែងហ្នឹងហ្នឹងហើយគឺអញ្ចឹងដើម្បីបំពេញចិត្តអឺនិយាយចង់និយាយថាយើងធ្វើជាឆ្កែគេណាយើងធ្វើជាឆ្កែពង្រើគេទៅដល់គេប្រើអញ្ចឹងទៅទៅត្រូវទៅធ្វើហ្នឹងហើយដើម្បីបំពេញចិត្តចវាយរបស់ខ្លួនមេរបស់ខ្លួននៅខាងឡងបិចហើយនឹងនៅភ្នំពេញណាដើម្បីពង្រើហ៊ុនសែនបំពេញចិត្តហ៊ុនសែនហ្នឹងហើយហើយអឺ មួយទៀតអឺបងប្អូនខ្មែរយើងនៅនឹងបញ្ជាក់ថាពេលដែលចប់អីហ្នឹងពេលលោកប្រធានក៏ដើរផ្សារដែរហ្នឹងពួកហ្នឹងគ្នាគេពីរវិញ្ញា3 4 5នាក់នាំគ្នាដើរតាមលោកប្រធានហូនដែរហ្នឹងគេដើរតាមហ្នឹងហើយពួកគេលឹងតាគេលឹងគេលឹងថាពួកអាហ្នឹងពួកអាធ្វើបាតកម្មគេលឹងទាំងអស់ក៏គេអត់មាត់គេខ្ជិលឲ្យដើរដើរយ៉ាងទៅអញ្ចឹងបើមានរូបតនសំរងស៊ីដើរទៅនេះទៅនោះអីណាណា សពបែបយ៉ាងយើងឃើញពួកគេថតមកឲ្យផកផុសចំអកឡកលើថាពួកគេដឹងគេដឹងពួកគេខៀលមាត់ណាខ្ញុំចង់បញ្ជាក់អញ្ចឹងណាហ្នឹងហើយហើយខ្ញុំក៏ទុកអាហ្នឹងឯងខ្ញុំទុកពីព្រោះទុកព័ត៌មាននឹងខ្លះខ្ញុំបញ្ចេញខ្លះឲ្យដឹងថាទៅអាកឹមអចន្ទរាហើយនឹងបងអូនរបស់ខ្លួនដែលជាមេបកប្រជាជននៅតំបន់ហ្នឹង ហើយស៊ីឈ្នួលបកប្រជាជនបំរើបកប្រជាជនដូចសត្វដូចធាតទោះបីជាមកនៅប្រទេសរីកចម្រើនក៏ដោយមានសេរីភាពក៏ដោយណានៅតែធ្វើទង្វើគ្មានមនសិការជាតិបំរើជនក្បត់ជាតិបំរើជនផ្ដាច់ការអញ្ចឹងខ្ញុំចង់បញ្ជាក់ថាគឺយើងដឹងព័ត៌មានណែយកលុយពីអ្នកណាពីឡងបិចណែយកលុយគេប្រមាណ យកមកធ្វើការណែឯងរកស៊ីស្អីបានការជួយពីខាងណាខាងណាគឺយើងដឹងដូច្នេះយើងគាត់តែចង់ប្រាប់ណែឯងថាណែឯងអត់ស្រួលខ្លួនទេអត់ស្រួលខ្លួនទេនេះខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្្នឹងហើយកុំថាធ្វើអីគេអត់ដឹងឲ្យសោះណាហើយរឿងដែលថោកទាបបំផុុតនោះគឺថាបងអរិពូរបស់ខ្លួនជាពូបង្កើតគឺជា ប្រធានបកប្រឆាំងនៅកម្ពុជាអានោះជារឿងដ៏ថោកទាបបំផុតប្រឆាំងសំរាំងស៊ីឬប្រឆាំងប្រឆាំងកម្មសខាណាណាហើយសំរាំងស៊ីបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាស្អីគេសំរាំងស៊ីបំផ្លាញប្រទេសកម្ពុជាអញ្ចឹងកម្មសខាហ្នឹងក៏បំផ្លាញប្រទេសកម្ពុជាដែរពីព្រោះកម្មសខាពីមុនមក នៅក្នុងដែងអង្គការសិទ្ធិមនុស្សក្រោយមកធ្វើជាប្រធានបកសិទ្ធិមនុស្សក្រោយមករួមដៃគ្នានៅក្នុង បកដែងសង្គមជាតិមិនក៏មិនជាមរាយហ៊ុនរេងកំសុខាទៅណាជាសំរាំងស៊ីកូនអាក្បត់ជាតិចុះកំសុខាហ្នឹងម៉ែឪកំសុខានរណាដែរមិនជាដែរទៅកំសុខាចូលមកជាមួយធ្វើការប្រធានបកជាមួយអារែងអាក្បត់ជាតិដែរហ្នឹង អាហ្នឹងខ្ញុំចង់បញ្ជាក់អញ្ចឹងជារឿងមួយដ៏អាម៉ាស់បំផុតហ្នឹងហើយហើយនិយាយទៅតកូលកម្មនេះខ្ញុំចង់បញ្ជាក់ថាតកូលកម្មគឺហៅឡើយលឺហ្មងនិយាយមិនខ្ញុំចង់បញ្ជាក់ថាវាដូចជាគ្មានតម្លៃអីដែលគួរឲ្យយើងត្រូវការទៀតហ្នឹងហើយនៅក្នុងកលៈទេសៈហ្នឹងអឺថ្ងៃទៅមុខទៀតអឺកម្មសុខាគាត់មានអេយ៉ាបតនយោបាយយ៉ាងម៉េចអានឹងយើងមិនដឹងទេណា ប៉ុន្តែបើយើងមើលអំពីមនុស្សជុំវិញតកូលកម្មនេះគឺសិតតែចង់និយាយថាទំពាំងស្អុយសិតតែស្អុយទាំងអស់ហ្នឹងហើយសម្បីតែឥឡូវនេះគាត់យកមនុស្សឬមកដាក់ជុំខ្លួនក៏សិតតែមនុស្សស្អុយទៅទៀតសិតតែមនុស្សស្អុយទាំងអស់ហ្នឹងហើយពីព្រោះជំនាញពួកហ្នឹងដូចជាអត់មានអីណាជំរាបសួរលោកស្រីដុល្លារហ្នឹងហើយ ពីព្រោះអត់មានអត់មានឃើញអីសោះដល់ឃើញតែវាយប្រហារលោកប្រធានសំរងស៊ីអាហ្នឹងដែលខ្ញុំចង់បញ្ជាក់ហ្នឹងហើយខ្ញុំចង់បញ្ជាក់គួរឲ្យអាម៉ាស់ហ្នឹងហើយអញ្ចឹងរឿងនេះខ្ញុំគាត់ថាចង់បញ្ញាក់អារម្មណ៍បងប្អូនឲ្យដឹងរឿងហ្នឹងហើយខ្ញុំជឿថាអ្នកនៅខាងអាមេរិកគេនឹងចាត់ការ អឺពីព្រោះគេស្គាល់មុខច្បាស់អ្នកដែលដឹកនាំបាតកម្មអ្នកដែលស៊ីឈ្នួលគេដឹងថាស៊ីលុយប្រមាណប្រមាណឯកសារទាំងអស់ហ្នឹងគេនឹងផ្ញើជូនទៅរដ្ឋការក្រសួងអន្តរប្រវេសន៍អឺសហរដ្ឋអាមេរិករឿងគេចាត់ការយូរឆាប់អាហ្នឹងយើងមិនដឹងទេបងប្អូនពីព្រោះធម្មតាដំណើរច្បាប់យើងមិនអាចដាក់ភ្លាមគេចាប់ស្អែកទេជួនកាលគេនៅស៊ើបអង្កេតគេនៅតាមដានមួយឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំ6ឆ្នាំ7ឆ្នាំក៏មានដែរ ហ្នឹងហើយដើម្បីគេពង្រឹងអា case គេហ្នឹងណាករណីរឿងគេស្រាវជ្រាវទាំងអស់ហ្នឹងអញ្ចឹងវាមិនព្រាមព្រាមទេព្រោះទូហោះនេះមិនមែនទូក្បត់ជាតិបាត់អក្រិតកាប់ស្លាប់មនុស្សទេអញ្ចឹងវាអាចប្រើពេលយូរនៅក្នុងការតាមដានរកមើលសកម្មភាពជាក់ស្ដែងសពបែបយ៉ាងដើម្បីយើងគេដាក់បន្ទុកទៅលើផ្លូវច្បាប់ដើម្បីចាត់ការហ្នឹងហើយអានោះខ្ញុំចង់បញ្ជាក់អញ្ចឹងអឺនិយាយទៅ ខ្ញុំចង់បញ្ជាក់ថាយ៉ាប់ខ្ញុំមិនមានពាក្យអីនិយាយច្រើនក្រៅថាពីពាក្យយ៉ាប់ហើយដកសេចក្តីទុកចិត្តទាំងអស់តែម្ដងវាហួសនិស័យណាបើស្រឡាញ់ហ៊ុនសែនម្លឹងម្លឹងហេតុអីនាំគ្នាត្បូលក្បាលមកនៅក្រៅស្រុកអីទាំងអស់ណាហើយមួយទៀតមនុស្សជុំវិញកម្មសុខាទាំងអស់ដែលនិយាយថា អេងឆៃអៀងមូសុខួរសំរាំងស៊ីរត់ចោលស្រុកណារត់ចោលប្រទេសគិតតែរត់ចោលណាមិនក៏មកនៅតស៊ូហើយចោឥឡូវហៅលោកកឹមសខាហៅកូនគាត់ទៅវិញទាំងអស់ទៅកូនស្រីគាត់ដែលជាអឺ បងអូនស្រីមនុស្សវិជាដែលជាអ្នកអឺដឹកនាំនៅក្នុងស្នាក់អចិន្ត្រៃយ៍ដែររត់មកធ្វើស្រីមិនក៏មកនៅស្រុកខ្មែរទៅចាំបាយរត់មកធ្វើអីណាបើថាពូយើងក្លាហានពូយើងអ្នកស្នេហាជាតិណាតស៊ូក្រាញនាលក្នុងសមរពូមកឲ្យនៅក្នុងស្រុកបើថាឲ្យខ្លាចចកូនមិនក៏រត់ចោលឲ្យអញ្ចឹងមែនទួលនីតិតូចណាទួលនីតិនៅអចិន្ត្រៃយ៍ mình lấy như thế, மல்லேயன அயோல ta sao quanh tử mau hút mau kéo rồi nè hao con tôi quanh tử hao con chơi từ quanh tử một lúc nó chung quanh nó căm ra nó miền nam môi nơi không dọc đây là viên đường và rút máu thằng nó rút máu môn kia đi hút máu môn kia tiếp rồi đúng rồi dễ thoáng con căm ra hút máu bạn មុនគេអណាទៀតខ្ញុំនិយាយមនុស្សដែលស្និទ្ធអឺហ៊ីងសុកសានអានឹងចំណិតផ្ទាល់របស់កម្មសខាហ្នឹងណាអឺហ៊ីងសុកសានដូចជាប្អូនខ្ញុំដែរនិយាយទៅធ្វើការជាមួយគ្នាខ្ញុំរាប់អានខ្ញុំឲ្យដូចជាប្អូនអញ្ចឹងតាំងពីដើមមកហើយរត់នៅអាមេរិកទាំងអស់ហើយមនុស្សចំណិតហ្មងថាដូចដៃស្ដាំរបស់កម្មសខាអញ្ចឹងហ្នឹងហើយ តែមិនខ្ញុំទៅវិញទៅហៅពួកហ្នឹងទៅវិញអត់ទៅណាហើយដូចលោកមេបកស្អីគេគណៈបកកម្ពុជានិយមស្អីគេយ៉ែបុញរិទ្ធតាំងពីដើមមកអូអ្នកស្រុកខ្មែរនិយាយជុំខ្មែរអូសំដីលយណាបានសំដីលយខ្ញុំក៏មើលមុខមើលខ្ញុំនិយាយថាខ្ញុំខ្ពើមមនុស្សចឹងចឹងគឺមើលមិនគួរឲ្យទុកចិត្តអត់ហ្នឹងហើយ មកស្អីទៀតសួនសូរីតាឬនរណារណីសពបែបយ៉ាងរត់ចោលស្រុកទាំងអស់ហ្នឹងស្រាប់មនុស្សជុំវិញកម្មសខាឲ្យមកដៀលដល់ដល់ដៀលដៀលតខាសំរាំងស៊ីខ្ញុំមិនយល់ពួកហ្នឹងមនុស្សជាគូក្បាលយ៉ាងម៉េចថាពួកបកប្រជាជនហ្នឹងខ្ញុំមិនប្រកាន់ទេតែនេះពួកបកប្រឆាំងគ្នាឯងសោះមកដៀលគ្នាឯងរត់ចោលស្រុកខ្ញុំដូចជាមិនយល់ពួកហ្នឹងណាគឺប៉ាងមុនទៀងអីហ្នឹងឯង អរគុណច្រើនរតនារដ្ឋាហ្នឹងពុតចោលសុខរកប្រកាច់យកស្អីដែរគេខ្លួនឯងហ្នឹងស្អីតំណាងវាអាណាគេធ្វើស្អីក៏ប្រធានអង្គការដែរពុតខ្លាហាហ្នឹងហៅពុតហ្នឹងទៅវិញអត់ទៅប៉ាងួនទៀងស្អីគេឡាឡាឡាឡំនេះហៅចូលវិញអត់ទៅហៅចូលសុខវិញអត់ទៅណាបើពួកនឹងចូលហ៊ានចូលមុន ចាំនិយាយពួកនឹងចូលទៅហើយខាងអេងចៃអៀងមួសុខហួសំរាំងស៊ីមិនចូលអានឹងចាំនិយាយប៉ុណ្ណាលោកប្រធានសំរាំងស៊ីក៏ចូលដែរហ្នឹងហើយហ្នឹងហើយនឹងចង់បញ្ជាក់មនុស្សជុំវិញកម្មសខារត់មុនគេខ្ញុំប្រាប់នេះទៅព្រោះមូលហេតុអីបងប្អូន មនុស្សដែលជុំវិញកម្មសខាបងប្អូនមើលប្រវត្តិដែលមានសកម្មភាពអីចុះអីពេលមិនដឹងលេចមុខមកពីណាទេសពួកស៊ីឡាក់ហើយឲ្យលុយកម្មសខាយកសម្ដែងទៅឈរឈ្មោះទីណាបានផលប្រយោជន៍នាំគ្នាមកឯងអឺតក្បាលលហង់ណាទៅរួមគ្នាដូចតកៅអញ្ចឹងណាដល់ពេលមានរឿងពួកហ្នឹងអត់នៅទេណាអត់នៅទេ ប្រាច់បាត់មុនគេអស់នេះខ្ញុំចង់បញ្ជាក់អញ្ចឹងហើយបើមិនជឿខ្ញុំចំណាំមើលទៅមនុស្សជុំវិញកម្មសខាទាំងអស់រាល់ថ្ងៃនេះពួកអត់ហ្នឹងតិចថាឲ្យព្រោះថាត្រូវគេឲ្យបាក់វិញឲ្យប្រើប្រើពួកអស់ហ្នឹងឲ្យទៅចុះចងបណ្ដាញតាមខេត្តតាមភូមិតាមឃុំតាមស្រុកដោយមន្ត្រីជាន់ខ្ពស់ខាងលែងសំរងស៊ីស្អាតគួរនឹងធ្វើហើយ មើលរៀងមើលរើវាផងបាទមួយទៀតពួកហ្នឹងអាខ្លះលុយរហងៃនៅជុំវិញលោកកម្មសខាអាខ្លះអត់លួយផងណាព្រោះតបាយស៊ីខ្លួនឯងអត់បានផងណាណាអញ្ចឹងចង់ចុះតាមខែតាមអីណាទៅចងបដាអញ្ចឹងមិនកើតក៏ខ្លួនឯងរួមសឹងបានផងណាទៅធ្វើនយោបាយមិនកើតអានោះចង់ណា ហើយលេងសើចណាមើលទៅមួមនុស្សជុំវិញកម្មសកលហ្នឹងឯងប្រហែលដែរមានសមត្ថភាពទាំងលុយទាំងកាក់សមត្ថភាពបានណារឿងជេរបតិចញុះញង់អុចអាលហ្នឹងណាអុចអាលឲ្យមានការបែកបាក់គ្នាខឹងសម្បាគ្នាហ្នឹងណាតែបើថាឲ្យពួកនឹងមានសមត្ថភាពគំនិតកសាងប្រទេសគំនិត ទៅប្រឆាំងពួកបកប្រជាជនមានសមត្ថភាពខាងធនធានលុយកាក់ហិរញ្ញវត្ថុអីសម្រាប់ជួយបកជួយសកម្មជនពង្រឹងបកពួកនោះមានប្រហែលអត់មានទេមើលទៅមើលជុំវិញកម្មសកាថ្ងៃនេះខ្ញុំសួរបងប្អូនណាហើយយើងយកពួកអានឹងចឹងចឹងទៅធ្វើនយោបាយនឹងកើតបាទអ្នកមានខ្លះ ពួកមនុស្សនៅជុំវិញនឹងវាឆ្លាតយ៉ាងម៉េចទេខ្លះវាអត់ខ្វល់ទេនៅអត់មានមាត់មានកស្អីក៏មិនធ្វើទេនៅក្រៅប្រទេសរកលុយចឹងទៅដល់ពេលបានមកដាក់លុយឲ្យទៅកម្មការ40000ចឹងទៅចូលលេខ2ចឹងទៅ50000 60000ចូលលេខ1ទៅយកកូតាខាងកម្មការទៅស៊ីលាក់ពឹបបានបាត់ចូលចេញមកតំណាងរាហឺហឺណាមិនដឹងមុខមកពីណាពីណីខ្លះ ហ្នឹងតែពូអស់នោះបានត្រឹមស្វាហ្នឹងជឿខ្ញុំទៅណាមនុស្សដែលនៅខាងកម្មសខាណាជឿខ្ញុំទៅអ្នកដែលស្រែជុំវិញហ្នឹងណាបើគ្មានលុយគ្មានកាក់ទេមិនងាយមានវាសនាបានដល់ណាបើជឿខ្ញុំទៅហើយបើណាណាចង់ឆាប់បានតំណែងធំកុំមករត់មកខាងកឹកសំរងស៊ី ជឿខ្ញុំទៅព្រោះខ្ញុំអ្នកនៅក្នុងបកប្រឆាំងខ្ញុំដឹងហើយណាបើថាចង់ឆាប់ធំហើយបើថានៅក្នុងកូតាសដែលខ្ញុំនិយាយត្រង់ហ្មងណាបើថាថ្ងៃក្រោយសម្ពុជាគេឲ្យវិញណាហើយរួបរួមគ្នាវិញខ្ញុំនិយាយត្រង់ហ្មងណាខ្ញុំនិយាយបញ្ជាក់ច្បាស់ហ្នឹងខ្ញុំទម្លាយជូនបងប្អូនហ្មងខ្ញុំមិនបាច់លាក់បាំងទៀតទេឲ្យបងប្អូនយល់ពីរបៀបមនុស្សធ្វើការ ចង់បានធ្វើធំមិនបាច់ទៅធ្វើស្អីទេបងប្អូនទៅធ្វើអីធ្វើទៅរកស៊ីទៅខិតខំធ្វើការទៅដល់ពេលរួមគ្នាឯកភាពគ្នាហើយមានលុយឲ្យទៅកម្មសខាទៅ50000 60000ដាក់ស្រោតគាត់ឲ្យកម្មសខាទៅបានហើយចង់ឈរលេខប្រមាណនៅខេត្តណាខេត្តណាតាមខេត្តតម្លៃរៀងខុសៗគ្នាប៉ុណ្ណឹងហើយនិយាយលេងអានគឺរឿងជាក់ស្ដែងហ្នឹងហើយ ឲ្យទៅសវត្តក៏ស្រោមសវត្តកម្មសខាទៅចប់ហើយបានហើយមិនបាច់ទៅដើរលហេមលហានទៅស្រែកអីយកមុខយកមាត់ Facebook និយាយរិះគន់គេតបតវ៉ាជាមួយអានេះតវ៉ាជាមួយអានោះដើម្បីឲ្យគេដឹងដើម្បីឲ្យគេស្អប់ទេណារតសុធីអា100ដឹងឡើខ្ញុំអ្នកហ្នឹងហើយបើគិតទៅណារតសុធីគិតទៅមូលហេតុថាខ្ញុំដឹង ស្គាល់ខ្ញុំជានរណាហ៎ស្គាល់ខ្ញុំហ៎មូលហេតុបានខ្ញុំដឹងរដ្ឋសភាឯងកើតមកពីកាហែងណាណានៅស្រុកណាហើយធ្វើនយោបាយទេនៅក្នុងបកប្រឆាំងទេមានឋានៈអីទួលនីតិអីដឹងការងារអីខ្លះក្នុងបកណាជំរាបសួរមលីបាត់ហ្មងណាហើយរដ្ឋសភាឯងគិតថាខ្ញុំនឹងយ៉ាងម៉េចខ្ញុំដូចរដ្ឋសភាឯងហ៎ ឥឡូវខ្ញុំបញ្ជាក់ឥឡូវខ្ញុំបញ្ជាក់ថ្ងៃនេះឲ្យដឹងអញ្ចឹងមិនបាច់ខ្វល់ទេបើថាចង់បានតំណែងរកទៅលុយទៅណារកលុយទៅឲ្យឲ្យទៅហ្នឹងបានហើយតែខាងសំរាំងស៊ីគ្មានថ្ងៃហ្នឹងទេខ្ញុំប្រាប់ដេកកុំដេកសម្អាញ់កុំដេកសម្អាញ់ខ្ញុំនៅ ក្នុងបកវិយូហ្នឹងមិនមែនទៅមកលើណាតោះ20ឆ្នាំហ្នឹង ណាមែនឥឡូវតស៊ូក្នុងបពប្រឆាំងវា20ឆ្នាំរំបងប្អូនណាអញ្ចឹងខ្ញុំផ្ដាំទៅអញ្ចឹងអ្នកដែលនិយាយថាស្អីប៉ាខ្លួនឯងជារណាហើយដឹងអីដឹងអាចអូខេខ្ញុំបញ្ជាក់បើមិនស្គាល់ខ្ញុំ និយាយបានថាខ្ញុំមូលហេតុថាខ្ញុំដឹងរឿងច្រើនណាបើខ្ញុំមិនចង់និយាយរឿងកិច្ចការផ្ទៃក្នុងបកណាបើខ្ញុំក៏បញ្ជាក់អញ្ចឹងឲ្យបងប្អូនយល់ណាហើយឃើញទៅភាពចាក់ស្ដែងមើលទៅហេតុអីបានជាពួកមនុស្សខាងកម្មសកាបញ្ជាក់មួយថ្ងៃមួយថ្ងៃឌីលតែខាងលោកប្រធានសំរងស៊ីរត់ចោលស្រុកមូសុខគួជួនកំសាករត់ចោលស្រុកប៉ុន្តែមនុស្សខាងកម្មសការត់ចោលទាំងអស់មានណាមួយនៅក្នុងស្រុកណា ហើយមិនបាច់និយាយណាកូនកឹមសុខាណាដៃស្ដាំរបស់កឹមសុខាបងអូនហ៊ីសុកសានឃើញទេហើយមើលទៅមនុស្សកឹមសុខាអត់មានណាមួយនៅក្នុងស្រុករត់តោះនោះមិនក៏មហាវុននឹងវិញផងទៅហេតុអីយើងនិយាយអញ្ចឹងយើងអ្នកធ្វើការណា ឥឡូវឲ្យយល់យើងអ្នកធ្វើការនៅក្នុងបកប្រឆាំងធម្មតាវាមាន ពេលរត់វាមានពេលចូលវាមានពេលចេញណាវាមិនមែនយើងអង្គុយនៅមួយកន្លែងទេហើយពេលខ្លះក៏យើងបើថាអាចកិច្ចបានក៏កិច្ចទៅឲ្យតែយើងធ្វើសកម្មភាព នៅទីណាក៏ដោយពីព្រោះឥឡូវសម័យឥឡូវនេះការការតស៊ូរបស់យើងវាមានប្រយោជន៍ទាំងអស់ព្រោះប្រជាជនគេស្ដាប់យើងបានរាល់ថ្ងៃតាដូចពួកយើងនៅក្នុងស្រុកខ្មែរស្មើយើងយ៉ាងម៉េច ទៅជួបប្រជាជនរាល់ថ្ងៃទៅនិយាយដាក់មីក្រូជាមួយប្រជាជនរាល់ថ្ងៃនិយាយតាម Facebook ដូចគ្នាហ្នឹងណានិយាយតាមបណ្ដាញសង្គមដូចគ្នាហ្នឹងណាយើងទៅរៀបស្អីរៀបចំសមាជរៀបចំសន្និសិទរៀបចំកម្មវិធីជួបប្រជាជន មានលុយឯណាទៅរៀបចំរាល់ថ្ងៃណា តែគេឲ្យយើងទៅធ្វើឯងខុសពេលខុសវេលាខុសរដូវពួករដ្ឋាភិបាលគេឲ្យយើងទៅធ្វើអញ្ចឹងហ៎ចុះនៅក្នុងស្រុកចាញ់អ្នកនៅក្រៅស្រុកផងអត់ដែលហ៊ាននិយាយផងណាហើយបើនិយាយនិយាយតាម Facebook ដូចគ្នាបណ្ដាញសង្គមដូចគ្នាឲ្យតែសកម្មដូចខ្ញុំដូចអ្នកក្រៅស្រុកតាមបណ្ដាញសង្គមនឹងរហូតទៅ គឺអាចធ្វើការផ្លាស់ប្ដូរបានហើយគ្រប់គ្នាខ្លាហានអញ្ចឹងទៅ មើលទៅខ្ញុំពេលដែលខ្ញុំរត់ចេញពីក្រៅសុកបងប្អូនខ្ញុំតាមមួយម៉ោងមួយថ្ងៃតាមមួយថ្ងៃណាក៏គ្មានថ្ងៃណាមួយដែលខ្ញុំសម្រាប់ប្រព័ន្ធអ៊ីនធឺណិត blocks ដែលវាយលុបព័ត៌មានស្រុកខ្មែរបងប្អូនហ្នឹងខ្ញុំធ្វើរហូតបន្ទាប់មកពេលដែល Facebook ចាប់ផ្ដើមមានភ្លាមខ្ញុំវាយ Facebook មុនគេបងអស់ខ្ញុំប្រាប់ តាំងពីស្រុកខ្មែរអត់ទាន់មានអ្នកលេងម្ល៉េះខ្ញុំចាប់ផ្ដើមផុសហើយផុសពីដើមសិតភាសាអង់គ្លេសក្រោយមកមានអ្នកលេងគេមកស្លេងឲ្យខ្ញុំហេតុអីបានយក Facebook លេង Facebook អឺលេងព័ត៌មានឃើញទេក្រោយមកខ្ញុំរៀបចំបង្កើតយុវជនទាំងអស់លេង Facebook ដោយពួកក្រុម I Love Cambodia ស្អីស្អីពួកស្អីស្អីទាំងអស់អយល់ទេថ្នាក់ដឹកនាំទាំងអស់ខ្ញុំបញ្ជូនដែលជូនតំណែងទៅខ្ញុំ ផ្ដល់យោបល់ថាត្រូវទៅលេង Facebook ដែរអ្នកខ្លះថាអីឡាលេង Facebook មើលក្មេងណាតាមឆ្នាំ2010 2011នោះអ្នកខ្លះអត់ដឹង Facebook បាយមុខតាណាផងទៅមើលព័ត៌មានខ្ញុំទៅខ្ញុំអត់ដែលសម្រាប់ទេហើយបងប្អូនហ៊ានដូចខ្ញុំធ្វើដូចខ្ញុំនិយាយដូចខ្ញុំគ្រប់គ្នាសង្គមយើងកែប្រែបានហើយ ឥឡូវខ្ញុំចង់បញ្ជាក់អញ្ចឹងណាអញ្ចឹងដូចខ្ញុំបញ្ជាក់ថាយើងនៅក្រៅស្រុកក៏ប៉ុន្តែយើងធ្វើការហើយដូច្នេះរឿងបងប្អូនថានាំទាំងអស់តែគាត់រត់មកក្រៅស្រុកអូខេយើងមិនត្រូវមានគំនិតវាយប្រហារគ្នាចាក់រុកគ្នាអារឿងរត់ក្រៅស្រុកនឹងទេពីព្រោះធម្មតាយើងតស៊ូវាតែតែមានវិបត្តិហើយ វាតែងអឺមានច្រកហើយតែងដកថយតែងទៅមុខទៅក្រោយតាមកលៈទេសៈតម្រូវឲ្យយើងអាហ្នឹងហើយអញ្ចឹងហើយបើសិនជាយើងថាងសំរាំងស៊ីរត់ចោលស្រុកអញ្ចឹងយើងថាឲ្យទាំងអស់គ្នាទៅកំថាតែមួយខាងព្រោះកូនចៅកម្មសខារត់ចោលស្រុកទាំងអស់ហ្នឹងរត់តែមួយម្បាតមួយនៅក្នុងស្រុកអត់មានផងទេមានតែបងម៉ៅនីវ៉ាន់មួយទេដែលនៅក្នុងស្រុកអត់រត់ទេប៉ុន្តែបងម៉ៅនីវ៉ាន់ណាគេធ្វើអី ណាហ៊ុនសែនទៅធ្វើអីបងមកនីវ៉ាន់ខ្ញុំមិនបាច់និយាយហ្នឹងខ្ញុំខ្ជិលនិយាយហ្នឹងហើយបងមកនីវ៉ាន់ទៅសួរណានរណាដែលធ្វើការស្និទ្ធជាងគេកាលគាត់អត់តន់បាក់ដែលសំរាំងស៊ីលេងចេញពីបាក់ខ្ញុំមកធ្វើការស្និទ្ធជាងគេមួយគាត់ណាមកមកទៅយើងហើយក្រោយមកឲ្យដូចឥឡូវពេលដែលមានរឿងមានអីចឹង ដល់ណាគេធ្វើអីគាត់មកមកនេះបានហ្នឹងហើយហ្នឹងខ្ញុំមិននិយាយហ្នឹងខ្ញុំនិយាយច្រើនហ្នឹងឥឡូវនេះមនុស្សនៅជុំវិញកម្មសខាទាំងអស់មនុស្សរបស់គេទាំងអស់ហ្នឹងហើយយើងមើលបងមកនីវ៉ាន់គាត់ជាអ្នកចេះអ្នកដឹងដែរបើឥឡូវមើលសារគាត់ខ្ញុំឃើញសារគាត់ខ្ញុំគោះចិត្តទៅពេលគាត់វាយបហារូបធានសំរងស៊ីប្រមាថការទៀនខ្ញុំហួចិត្តណាខ្ញុំហួចិត្តមែនទេហ្នឹងហើយ មិនសមគាត់ជាបញ្ញវន្តមិនសមគាត់ជាឋានៈដឹកនាំជាន់ខ្ពស់វាអត់សមហ្នឹងហើយអាហ្នឹងដែលធ្វើខ្ញុំខកចិត្តមែនតើហ្នឹងហើយដូចខ្ញុំអញ្ចឹងទោះបីខ្ញុំធ្វើអីក៏ដោយខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងជួនកាលខ្ញុំនិយាយធ្ងន់និយាយស្រាលខ្ញុំអត់ដែលទៅធ្វើជាតំណាងនេះទេណាខ្ញុំអត់ដែលទៅធ្វើជាអ្នកនយោបាយជាន់ខ្ពស់អីនៅស្រុកខ្មែរទេណាហ្នឹងហើយ ហ្នឹងហើយ Tech Chi ហ្នឹងហើយ KI Media ហ្នឹងហើយអ្នកដែលស្គាល់ KI Media ហ្នឹងដឹងហើយហ្នឹងហើយហ៊ុនសែនដៅចេះស្លឹកជាភាសា KI Media ហ្នឹងស្រុកខ្មែរវាយរាល់ថ្ងៃយល់ណាហ្នឹងហើយដល់គម្រាមបាត់ KI Media ទៀតរហូតទៅដល់សហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកអង់គ្លេសណាជប៉ុនតវ៉ាកុំឲ្យបាត់ KI Media ហ្នឹង តិចថាដឹងទៅអ្នកអត់ស្គាល់ KI Media ដូចអត់ស្គាល់អញ្ចឹងណាអាហ្នឹងហើយប្រាប់ចេះទៅយល់ណាតិចថាអត់ដឹងណាខ្ញុំមើលមុខខ្មែរសវណ្ណភូមិមកស្គាល់ទៅណាណាអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំក៏ចង់បញ្ជាក់ថា ឥឡូវនេះយើងបានដឹងហ្នឹងហើយព័ត៌មានទាំងអស់អំពីកម្មចន្ទរាដែលត្រូវជាក្មួយបង្កើតរបស់កម្មសខាមិនតែម្នាក់ទេ គឺប្អូនកម្មចន្ទរាម្នាក់ទៀតដែលជាថ្នាក់ដឹកនាំបកប្រជាជនហើយជាអ្នករៀបចំធ្វើបាតកម្មនៅជែកសាន់ស្វៀលហើយបាតកម្មនេះខ្ញុំបញ្ជាក់បាតកម្មនឹងគឺគេឲ្យលុយមកខ្ញុំមិនបញ្ជាក់ចំនួនទេ ណាប៉ុន្តែយើងដឹងថាចំនួនប្រមាណហើយអ្នកដែលឲ្យលុយហ្នឹងគឺនៅទីក្រុងឡង់បិចហើយអ្នកហ្នឹងទទួលបញ្ជាពីទូតណាទូតខ្មែរនៅអាមេរិកហ្នឹងហ្នឹងហើយអញ្ចឹងយើងដឹង ថាកឹមចន្ទរាធ្វើអីរោស៊ីអីមុខលបអីណាហើយធ្វើបាតកម្មហ្នឹងយ៉ាងម៉េចអីយ៉ាងម៉េចអាហ្នឹងខ្ញុំសារហ្នឹងខ្ញុំដាក់ឲ្យច្បាស់ ហើយប្រាប់ថាយើងអត់ឲ្យជនដែល គេប្រវាញ់ផលប្រយោជន៍សង្គមសហរដ្ឋអាមេរិកមកជិះជាន់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាហើយគម្រាមកំហែងវាយកំទេចបំផ្លាញរួមគំនិតបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេណាអញ្ចឹងខ្ញុំជឿថាការរៀបចំយ៉ាងម៉េចយ៉ាងម៉េចតាមផ្លូវច្បាប់អីយ៉ាងម៉េចចំពោះជនដែលបំរើ ពួកជនផ្ដាច់ការនៅកម្ពុជាអឺនឹងធ្វើតាមនីតិវិធីច្បាប់ហើយរឿងពេលវេលាយ៉ាងម៉េចយ៉ាងម៉េចគឺមិនដឹងដែរអានោះខ្ញុំចង់បញ្ជាក់យ៉ាងហើយគាត់ចង់បញ្ជាក់មួយទៀតថាតាគោលកម្មគឺយ៉ាប់ទាំងអស់ណាសិតតែជាមនុស្សដែលគ្មានមនសិការជាតិបង្អើជនផ្ដាច់ការបង្អើជនពុកអលួយណាឃើញតែប្រយោជន៍ផ្ទាល់ខ្លួនតែគួរឲ្យសោកពើហ្នឹងហើយហ្នឹងខ្ញុំចង់បញ្ជាក់អញ្ចឹងណា អញ្ចឹងបងប្អូនដឹងហើយអញ្ចឹងនៅសហរដ្ឋអាមេរិកហ្នឹង គឺតកូលកម្មគឺជាណាទៅក្មួយបកកើតបកម្មសកាពីរនាក់ហ្នឹងហើយដែលជាមនុស្សកម្មក្នុងក្នុងការប្រឆាំងហើយចង់ផ្ដាំផងដែរថា ទៅនៅស្រុកខ្មែរវិញទៅណាហើយកុំនៅរកស៊ីកេងប្រវាញ់ផលប្រយោជន៍អីប្រទេសសេរីដែលគេ ខិតខំកសាងប្រទេសគេឲ្យคล้ายទៅជាប្រទេសមានសិទ្ធិសេរីភាពហើយយកមនុស្សដែលរងគ្រោះរកមនុស្សដែលចង់រស់នៅមានសេចក្តីសុខមានក្តីសម្បិនណាស់ឲ្យមករស់នៅហើយយើងទុកកន្លែងចន្លោះហ្នឹងឲ្យអ្នកផ្សេងគេមកនៅយើងទៅនៅស្រុកខ្មែរវិញទៅទៅដេកស៊ីភូកស៊ីផលសន្តិភាពជាមួយហ៊ុនសែនទៅណាខ្ញុំចង់បញ្ជាក់អញ្ចឹងឯងអានោះខ្ញុំ5 ហើយអ្នកឯងប្រហែលជាអាចនឹងបានទៅដេកស៊ីពិតប្រកបដែរហើយថ្ងៃក្រោយអាចថាឃើញអ្នកខ្លះគេថាអញត្រៀមទៅហើយណាប្រពន្ធកូនឯងគេថាអ្នកខ្លះថាខ្ញុំត្រៀមទៅអញតែត្រៀមទៅហើយពួកឯងមិនបាច់ថាទេបើអញប្រាប់ប្រពន្ធកូនអញឲ្យអស់ហើយបើគេត្រូវបញ្ជូនគេបញ្ជូនទៅអញលាប្រពន្ធកូនអញទុកឲ្យអស់កុំលាយកតាំងប្រពន្ធយកតាំងកូនឯងទៅទាំងអស់ទៅណា នោះខ្ញុំចាប់ប្រាប់ពួកមនុស្សពួកបពាជាជនអញ្ចឹងលាប្រពន្ធកូនឯងទៅអីយកប្រពន្ធទាំងយកទាំងប្រពន្ធយកទាំងកូនឯងទៅទាំងអស់ស្រុកខ្មែរទៅណាបាយលាទេណាទាំងពូចឯងហ្មងខ្ញុំនិយាយថាទាំងពូចហ្មងណាយកទាំងឆ្កែយកទាំងឆ្មាទៅទាំងអស់ទៅណាមិនបាច់យកទៅតែម្នាក់ឯងទេអាហ្នឹងខ្ញុំចង់បញ្ជាក់អញ្ចឹងណាហ្នឹងហើយអញ្ចឹងអឺគ្រាន់តែរឿងប៉ុណ្្នឹងទេខ្ញុំចង់បញ្ជាក់ថាខ្ញុំ និយាយទៅគឺថាអស់និយាយថាអស់មនុស្សចេតនាជាមួយនឹងតកូលកម្មហ្មងនិយាយដោយត្រង់ណាពេលដែលឃើញទង្វើឃើញសកម្មភាពបែបហ្នឹងអានេះសម្រាប់ខ្ញុំខ្ញុំអឺมันមានអីច្រើនទេតែចង់បញ្ជាក់បងប្អូនហ្នឹងហើយនិយាយមួយម៉ាត់គឺថាអស់និស័យចង់និយាយថាអស់និស័យជាមួយតកូលកម្មលែងអស់អស់តែម្ដងមិនថាក្នុងខែផលអីខ្ញុំចង់និយាយអញ្ចឹង ហ្នឹងហើយមិនថាក្នុងហេតុផលអីហើយមួយទៀតខ្ញុំចង់បញ្ជាក់ទៅ មនុស្សជុំវិញកឹមសុខាសាច់ញាតិកឹមសុខាឬនរណាក៏ដោយជាពិសេសអ្នកដែលព្យាយាមអុចអាលបំបែកបំបាក់បកសង្គមជាតិមួយថ្ងៃមួយថ្ងៃបើកភ្នែកបិទភ្នែកព្យាយាមអុចអាលដើម្បីឲ្យកឹមសុខាគាត់កម្មកាប់ គណៈបកសង្គមជាតិផ្ដាច់មុខហើយទាត់សំរាំងស៊ីចេញពីនយោបាយ ខ្ញុំផ្ដាំខ្ញុំចង់ផ្ដាំថាអ្នកមកជំនួសការងារនយោបាយនៅ កម្ពុជាមិនទាន់ដល់វេនកម្មសខាទេកម្មសខាគ្មានឈ្មោះនៅក្នុងបញ្ជីនឹងទេណាហើយបើមិនជឿសម្ដីខ្ញុំចាំទុកទៅអស់ពីសំរាំងស៊ីក៏អត់ទាន់ដល់វេនកម្មសុខាដែរចាំសម្ដីខ្ញុំឲ្យច្បាស់ ណាមានអ្នកផ្សេងតែកុំដេកសម័យធ្វើធំធ្វើរដ្ឋមន្ត្រី ដោយសារកឹមសុខា100ជាតិទៀតក៏បានដែរហ្នឹងហើយគ្មានផ្លូវទេកឹមសុខាជីវិតនយោបាយពេលពីថ្ងៃនេះទៅ បើមិនត្រឡប់មកផ្លូវដើម បើមិនទាត់ពួកដង្កូវជុំវិញខ្លួននឹងចេញឲ្យអស់ហើយធ្វើការជាមួយពួកយើងវិញទេគឺនឹងចប់ ខ្ញុំចង់បញ្ជាក់អញ្ចឹងណាគឺប៉ុណ្ណឹងហ្នឹងហើយហើយខ្ញុំនិយាយនិយាយទៀតចាំសម្ដីខ្ញុំទៅណាខ្ញុំនិយាយកម្រខុសរឿងផ្ទៃព្រោះនេះរឿងផ្ទៃក្នុងបាក់របស់យើងណាគឺយើងដឹងខ្ញុំប្រាប់ថាអត់តន់ដល់វាកម្មសង្ហាទេអត់មានឈ្មោះក្នុងបញ្ជីនឹងទេហ្នឹងហើយហ្នឹងហើយតោះឥឡូវយើងប៉ុណ្ណឹងយើងគ្រប់គ្រាន់ណាយើងចូលរឿងអឺ មហាវីរៈបរោះយើងតិចហ្នឹងហើយស្អីគេអឺសម្ដេចពុកយើងហ្នឹងហើយហ្នឹងហើយខ្ញុំឃើញសារមួយដែលក្មេងប្រុសមួយសរសេរថាសម្ដេចពុកយើងទៅវាយយកអឺដែងកម្ពុជាក្រោមអូនសែនដាក់មកវិញថាទៅវាយយកខ្លួនឯងទៅចង់ លែងចង់រស់ហើយចង់ប្រយោជន៍លែងចង់រស់ហ្នឹងហើយអឺបងប្អូនហ្នឹងហ៎មិនមែនឥឡូវទេតាំងពីសម័យឆ្នាំអឺ99តាំងពីសម័យឆ្នាំ96តាំងពីឆ្នាំ2005ហ៊ុនសែនធ្លាប់គម្រាមច្រើនដងណាណាគម្រាមច្រើនដងណាបញ្ជាក់ថានរណាក៏ដោយដែលចង់ ច្បាំងជាមួយយួនការពារទឹកលីតាមព្រំដែនឬជាពិសេសចង់ទៅយកកម្ពុជា ក្រៅវិញឬកោះត្រល់វិញគាត់ធានា ធ្វើក្តារមជ្ឈមោអាហ្នឹងណាបងប្អូនមិនមែនលើកទី1ទេ3លើកបើនិយាយពីព្រឹត្តិការណ៍នយោបាយណាស្ដាយណាសម័យមុនយើងវាគ្មានស្អីស្អីអីទុកទេណាប្រសាទុកឲ្យច្បាស់លាស់គ្មានសម្លេងអីថតអីច្បាស់លាស់ ណាហើយអាឯកសារអស់ហ្នឹងក៏យើងពិបាករកទៅទៀតហ្នឹងហើយគឺអានោះច្បាស់ប៉ុណ្ណាបើបងប្អូនអាចរកមានអាចនៅមានឯកសារឆ្នាំ2005ដែលហ៊ុនសែននិយាយបើហៅ VOA អីអីនៅផ្សាយណានៅរក្សាទុកឯកសារអត្ថបទផ្សាយព័ត៌មានហ្នឹងហើយប្រហែលជាមានហ្នឹងហើយរឿងអ្នកដែលចង់យកអឺ កោះត្រល់កម្ពុជាក្រោមអីហ៊ុនសែនធានាធ្វើក្រាមជួយឲ្យអានឹងគឺជារឿងពិតអត់មានផ្លៃផ្លាទេហ្នឹងឥឡូវយើងមើលអ្នកអំពីវិញណាមហាវីរៈបរោះយើងហ្នឹងណាមហាវីរៈបរោះពួកពួកយួនហ្នឹងហើយហ៊ុនសែនមិនសមជាវីរៈបរោះខ្មែរយើងទេអត់មានតម្លៃអីទេហ្នឹងហើយអត់មានទេហ្នឹងហើយឥឡូវយើងមើលអឺ Zelensky កើតនៅឆ្នាំ1978ហ៊ុនសែនកើតនៅឆ្នាំ50ប្រហែលបងប្អូនដល់មើលគួរចូលមើលប្រវត្តិហ្នឹងមិនបាច់មើលណាបាច់មើលគាត់ដឹងថាហ៊ុនសែនចាស់ទៅបានខ្ញុំមិនចាំទេខ្ញុំខ្ជិលចាំហ្នឹងនិយាយទៅខ្ពើមចាំហ្មងហ៊ុនសែនស្អីក៏ដោយខ្ញុំខ្ពើមចាំដល់វាអត់មានតម្លៃឡើយខ្ញុំចង់និយាយថាហ៊ុនសែនដូចអាក្មេងអន់ជាអាក្មេងគ្មានគោទៅទៀតហ្នឹងហើយឥឡូវអត់ចង់ទេ ជម្រាបសួរលោកស្រីសុភាពហ្នឹងហើយមកយឺតមែនថ្ងៃហ្នឹងរួមទៅណាហ្នឹងហើយមានអ្នកចាប់មើលផ្លូវហ្នឹងហើយឥឡូវយើងបន្តអឺអឺយើងមើលលក្ខណៈមនុស្សទាំងពីរហ្នឹងណាយើងមើលហ៊ុនសែនឡើងគេថាតស៊ូឬគ្នាណាគេថារត់មួយគេថាលះបង់តស៊ូឬគ្នាបាទយើងមើលយ៉ាងម៉េចទី1ហ៊ុនសែនណា ថាអត់រត់ទេធ្លាប់និយាយថាមិនដែលថានៅតែអាបងហ៊ុនមើលកាលពីមុនថាស្អីក៏ដោយហ៊ុនសែនណាសរសេរក្នុង Facebook ឬក៏ស្អីក្នុងចម្រៀងអីតែតែឈោមុខនាំមុខគេទាំងអស់ហ្នឹងហើយតែតែឈោមុខឬនាំមុខគេនៅក្នុង គ្រប់សកម្មភាពអីទាំងអស់តាំងសមរភូមិមុខសមរភូមិក្រោយគឺថាសម្ដេចតែនាំមុខគេទាំងអស់ឥឡូវនាំមុខអីខ្លះឥឡូវយើងមើលហ៊ុនសែនណានាំមុខអីខ្លះ ទី1បើនិយាយពីក្មេងសម័យនោះកាលរត់ចោលស្រុករត់ចូលព្រៃកាលមករៀនអឺនៅវត្តនីកវ័នទើបរៀនបឋមណាហើយនៅវត្តនៅក្មេងនៅឡើយក៏រត់ចូលព្រៃនាំមុខគេរត់ចូលព្រៃទាំងក្មេងប៉ណ្ណារត់ចូលព្រៃនឹងដើម្បីអី នាំមុខគេក្នុងនាមជាមនុស្សល្ងើមិនមែនមនុស្សឆ្លាតទេពីព្រោះយើងគ្រប់គ្នាយើងដឹងហ៎លន់នល់ធ្វើរដ្ឋបហាមិនមែនលន់នល់ជាជនក្បត់ជាតិទេលន់នល់ធ្វើរដ្ឋប្រហារខឹងដោយសារ ទី1ស្ដេចសេនុអត់ដែលនៅស្រុកយួនជាកងពេញ ទឹកពេញដីពេញប្រទេសណាចូលឆ្លៀនពៀនតាមព្រំដែនបកសង្គ្រាមគ្រប់កន្លែង ធ្វើឲ្យអាមេរិកកាន់សម្លាក់គ្រាប់បែកឲ្យស្លាប់ខ្មែរវិនិច្ឆ័យអន្តរាយទាំងអស់គាត់នៅដើរក្រៅប្រទេសដេកក្រៅប្រទេសយ៉ាយ៉ាអារ៉ាប៊ីយ៉ាច្រំរំច្រៀងនៅក្រៅប្រទេសអត់គិតគូទឹកដីចឹងយ៉ាងម៉េចធម្មតារដ្ឋាភិបាលមួយត្រូវមានក្បាលម៉ាស៊ីន ទៅរៀបចំគាត់ទៅមានសិទ្ធិស្វ័យសម្រេចទាំងអស់នៅក្នុងការគ្រប់គ្រងប្រទេសជាតិណាគួរអរគុណលន់នល់សម័យហ្នឹងណាអញ្ចឹងហ៊ុនសែនរត់ចូលព្រៃក្នុងក្នុងសម័យហ្នឹងពេលដែលថាសេអនុប្រកាសឲ្យខ្មែរចូលព្រៃមកគី ប្រឆាំងនឹងរបបលន់នល់អញ្ចឹងចង់និយាយដើម្បីហ៊ុនសែនឆ្លាតណា ខ្ញុំចង់និយាយថាមនុស្សដែលរត់ចូលព្រៃម៉ាគីសម័យនោះគឺជាមនុស្សល្ងើទុកពកស្ងាត់អញ្ចឹងហ៊ុនសែនក្មេងនាំមុខគេតាំងថាល្ងើតាំងពីក្មេងឡើងទៅថាល្ងើពកស្ងាត់តាំងពីសម័យហ្នឹងគឺថាល្ងើរហូតរហូតមកដល់ឥឡូវនៅល្ងើដែរដោយសារអីបោះបង់ការសិក្សាហើយទៅចូលរួមជាមួយនឹងទង្វើក្បត់ជាតិចូលព្រៃម៉ាគីចូលជាមួយពួកហ្នឹងហើយរួមជាមួយពួកជាកុំណាវាយពួកលន់នល់ដែល ជារដ្ឋាភិបាលខ្មែរតំណាងខ្មែរការពារផលប្រយោជន៍ខ្មែរការពារទឹកដីខ្មែរឃើញទេទៅរួមដៃជាមួយពួកបរទេសពួកកុំមុនីបំផ្លាញទឹកដីទៅច្បាំងកាត់សម្លាប់ខ្មែរគេឯងខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនរឿងមួយជាតិសាសនាក៏ដោយ បើយើងអាចធ្វើបានមើលគំរូពួកប្រទេសប្រចាំប្រទេសមើលគំរូសហរដ្ឋអាមេរិក សង្គ្រាមបើថាវាកាប់សម្លាប់វាធ្វើសង្គ្រាមគេអត់ទៅធ្វើសង្គ្រាមកាប់សម្លាប់ជើងសាហាយទេអានោះបានគេហៅវីរៈបុរសបើយើងធ្វើសង្គ្រាមបាញ់ជាមួយ នឹងប្រជាជនខ្លួនឯងបាញ់ជាមួយជាតិសាសន៍ខ្លួនឯងកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងអានឹងយើងមិនអាចហៅថាវីរៈបុរសទេណាមិនអាចហៅថាអ្នកក្លាហានទេមិនអាចហៅថាអ្នកលះបង់ដើម្បីជាតិទេ អត់មានទេហ៊ុនសែនទៅចូលជាមួយពួកកុម្មុយនីសពួកខ្មែរក្រហមរួមដៃគ្នាជាមួយពួកយួន ដែលបង្កចលាចលនៅ ក្នុងប្រទេសកម្ពុជា ធ្វើឲ្យអាមេរិកទម្លាក់ក្របបែកណាហើយសម្រាប់ខ្មែរលន់ណល់គ្មានឱកាសគ្រប់គ្រាន់ពេលដែលខ្លួនមិនមានអំណាច ដោយសារសេនុគាត់នៅទៅក្រៅប្រទេសដើរទៅលេងធ្វើប្រទេសចលាចលគាត់ក៏យកអំណាចនោះមកគ្រប់គ្រងដើម្បីកែប្រែរដ្ឋាភិបាលគ្រប់គ្រងរដ្ឋាភិបាលមានឱកាសពង្រឹងកម្លាំងគម្រឹបពង្រឹងអឺនៃកងកម្លាំងជាតិដើម្បីទប់ទល់ជាមួយពួកយួនឆ្លៀនពៀនដែលធ្វើការបំផ្លិចបំផ្លាញឆ្លៀនពៀននិងយកទឹកដីខ្មែរជាមូលដ្ឋានសង្គ្រាមធ្វើឲ្យខ្មែរមានបញ្ហាជាមួយនឹងអឺ បរទេសធ្វើឲ្យខ្មែរធ្លាក់ខ្លួន ក្នុងភ្លើងសង្គ្រាមធ្វើឲ្យពលរដ្ឋខ្មែររងទុក្ខដោយសារពួកយួនជាកងដែល ស្ដេចសេនុបណ្ដែតបណ្ដោយប្រទេសជាតិអាហ្នឹងអញ្ចឹងហ៊ុនសែនចូលទៅមានឆ្លាតណានាំមកគេខាងល្ងើពកថ្ងាស់តាំងពីក្មេងនាំមកគេអានៅទង្វើក្បាច់ជាតិតាំងពីក្មេងណា មិននាំមុខគេក្នុងទង្វើល្អទេបើនិយាយថាគាត់ក្មេងជាងគេអញ្ចឹងក្មេងជាងគេអញ្ចឹងល្ងើជាងគេ តាំងពីក្មេងចូលរួមមកទង្វើក្បត់ជាតិរួមដៃជាមួយបរទេសតាំងពីក្មេងដើម្បីក្បត់ផលប្រយោជន៍ជាតិខ្មែរឯងតាំងពីក្មេងអានោះនិយាយត្រង់ណានិយាយត្រង់មើលទៅអាហ្នឹងអាហ្នឹងនាំមុខមែនណាទី1ទី2នាំមុខស្អីទៀត ពេលនៅក្នុងរបបខ្មែរក្រហមគេថាហ៊ុនសែនឃើញឥឡូវគេប្រវត្តិអីគេណារត់តស៊ូអីណាលះបង់សាច់សោះឈាមស្រស់ដើម្បីប្រទេសជាតិកែប្រែផេះបោកប្រាស់ទេព្រោះថាអីបងប្អូនយកខួរក្បាលក៏គិតណា បងប្អូនបកប្រជាជនក្រីហ៊ុនសែនមិនមែន ជាជនរងគ្រោះឯណាហេតុអីបានជាថាហ៊ុនសែន ខិតខំតស៊ូលះបង់អីដើម្បីពលីកម្មអីសម័យប៉ុលពតសម័យខ្មែរក្រហម ដើម្បីបំណោះហ៊ុនសែនទៅតស៊ូពីកាលណាបើពី75បែកមកហ៊ុនសែនជាកម្មាភិបាលរបស់អង្គការហ្នឹងជាមេតិហ៊ានរងនៅកងពល21នៅមីមុតហ៊ុនសែនគឺជាកម្មាភិបាលណា កម្មាភិបាលបងប្អូនយល់ទេសម័យហ្នឹងកម្មាភិបាលមិនមែនទូទេណាសមាជិកកម្មាភិបាលរបស់អង្គការមិនទូទេណាមនុស្សជាន់ខ្ពស់ពួកហ្នឹងមិនហៅថាជនរងគ្រោះពួកហ្នឹងគឺជាក្បាលម៉ាស៊ីនអង្គការបកពួកហ្នឹងគឺជាអ្នកកាប់សម្លាប់ប្រជាជនហ៊ុនសែននៅ ក្នុងនឹងតាំងពីឆ្នាំ75ដល់ចុងបើថាខ្លួនទោះបីជាខ្លួនរត់ទៅក៏ដោយ ហូតដល់ចុងចុងឆ្នាំ78 77ប្រហែលឆ្នាំបើថារត់ទៅក៏ដោយប៉ុន្តែវាបោកអត់រត់ទៅទេ ពីព្រោះពេលដែលយួនវាយឈ្លានពានកម្ពុជាសងសឹកពួកខ្មែរក្រហមវាយបកពួកខ្មែរក្រហមដែលវាយតាព្រំដែន ឆ្នាំ77នៅឆ្នាំចុង77យួនវាយបកមកវិញចុងឆ្នាំ77 វាយរហូតមកដល់អ្នកលឿងអញ្ចឹងនៅថ្ងៃទី6ខែមករាឆ្នាំ78ពួកយួនក៏ដកទៅវិញនឹងវាយចូលរហូតដល់អ្នកលឿងទៅមើលប្រវត្តិទៅប្រវត្តិសង្គ្រាមកម្ពុជានឹងយួនពេលហ្នឹងឯកសារសង្គ្រាមទាំងអស់សរសេរច្បាស់គឺថាយួនវាសរសេរច្បាស់គឺចាប់បានឆ្លើយសឹកអ្នកដឹកនាំកម្ពុជាជាច្រើនក្នុងនោះមានទាំងហ៊ុនសែនផងដែរមានរត់ទៅយួនណាអត់ទេ ចឹងអារឿងនោះបោកប្រាស់បោកប្រាស់អញ្ចឹងហ៊ុនសែនយ៉ាងម៉េចហ៊ុនសែនមិនមែនជាជនរងគ្រោះទេហ៊ុនសែនគឺជាឃាតកោគឺជាឃាតកោសម្រាប់ខ្មែរអត់មាន ជាជនរងគ្រោះទៅលះបង់សាច់សោះឈាមស្រស់ណាទេ គឺលះបង់សាច់សោះឈាមស្រស់កូនចៅបងប្អូនខ្មែរយើងនឹងដែលហ៊ុនសែនសម្លាប់នឹងលះបង់កូនចៅគេកាប់សម្លាប់កូនចៅគេនឹងហើយ អានឹងបងប្អូនយល់ទេអញ្ចឹងហ៊ុនសែននាំមុខគេ ទី2ហ្នឹង គឺថាយ៉ាងម៉េចគឺកាប់សម្លាប់ខ្មែរនៅក្នុង របបខ្មែរក្រហមបងប្អូនចាំណាពួកខ្មែរក្រហមស្នាដៃធំជាងគេមិនមែនចំណេះដឹងទេមិនមែនគណិតបញ្ញាកសាងប្រទេសគណិតបញ្ញាកសាងសន្តិភាពអហិង្សាទេ ពួកខ្មែរក្រហមស្នាដៃវាធំជាងគេសម្លាប់មនុស្សបង្ក្រាបសត្រូវប្រឆាំងអង្គការណាអ្នកណាដែលមានស្នាដៃបាតដៃប្រឡាក់ឈាមច្រើនជាងគេ កំតិចអ្នកប្រឆាំងអង្គការបានច្រើនជាងគេ អ្នកនឹងហើយ គឺជាអ្នកដែលនាំមុខហ៊ុនសែនសម័យនឹងនៅក្មេងក៏ទៅ75អាយុប្រហែលណា75 ហ៊ុនសែនអាយុប្រហែលអញ្ចឹងមាន ស្នាដៃឡើងទៅហូតទៅដល់ប្រធានកងពលជាកម្មាភិបាលមិនមែនលេងសើចទេណានាំមុខហើយមានតែនាំមុខរឿងសម្លាប់ខ្មែរលះបង់ឈាមខ្មែរ ដែលខ្លួនចោទថាជាពួកអរែងយល់មកអងហើយសម័យនេះហើយនៅនិយាយកាប់សម្លាប់គម្រាមសម្លាប់មនុស្សជាសាធារណៈវាយឯង វាយមនុស្សគម្រាមប្រើមនុស្សហឹង្សាសាធារណៈដាក់មេក្រូឲ្យយើងស្ដាប់គ្រប់គ្នាចុះមកសម័យនោះគ្មានទូរទស្សន៍គ្មានវីដេអូគ្មានអ្នកសារព័ត៌មានគ្មាន social media ហើយមនុស្សគ្មានបានរៀនសូត្រអីនៅក្នុងព្រៃលងិតឆឹងណាអំណាចពេញដៃក៏ភ្លើងនៅឯចកេះណាអង្គការឬតា ដណាប្រឆាំងអង្គការយើងថាឥឡូវនេះនិយាយប្រឆាំងតាម Facebook តាមចាប់ដល់ផ្ទះចុះមនសម័យនោះយកអានឹងទៅធៀបសម័យនឹងហ៊ុនសែនជាមនុស្សប្រភេទម៉េចណែមនុស្សនឹងវាសាហាវយ៉ាងម៉េចបងប្អូនយកអានឹងទៅគិតទៅខ្ញុំប្រាប់ថាសម័យនឹងមិនស្រួលមើលមុខក៏បានបាញ់ចោលយល់ទេ អញ្ចឹងនាំមុខខាងប្រេងផ្សាយសម្រាប់មនុស្សមានស្នាដៃបងប្អូនហ៊ុនសែនមិនមែនជនរងគ្រោះទេហ៊ុនសែនមិនមែនជនរងគ្រោះទេអញ្ចឹងក៏នាំមុខដែរនាំមុខខាងប្រេងផ្សាយកាប់សម្រាប់បានទើបមានស្នាដៃឡើងឋានៈប្រឹបប្រឹបប្រឹបប្រឹបប្រឹបទៅចូលព្រាមណាឡើងឋានៈហូតដល់មីកពលមីអីមែនលីណ៎បាទអរគុណសិកសិកនឹងអាយុ18ឆ្នាំ នៅ75បាទមិនលេងសើចទេណាគឺសាហាវព្រៃផ្សៃជំនន់មកខាងព្រៃផ្សៃអារបងប្អូនមើលទៅណាអត់មានទេណាគ្មានដណាទៅកាន់អំណាចហើយយើងឃើញទេបើធម្មតាបើយើងមករីយើងគ្រប់គ្នាបើយើងមានមនសិការឃើញរបបនឹង ប្រៃផ្សៃហ្នឹង មែនរហូតព្រោះថាទោះបីថាហ៊ុនសែនរត់មែនណាហ៊ុនទៅយួនដើម្បីរកសង្គ្រោះមែនណាវាគ្មានទេមិនចាំបាយហ៊ុនដល់ចុង77បាន ដឹងភ្នាក់អាលឹកថាខ្លួនហ៊ុនទៅយួនដើម្បីបោសង្គ្រោះខ្មែរទេមិនមែនទេកាន់អំណាចបាទ75 76 77ណាបងប្អូនប្រហែលឆ្នាំហើយទើបហ្មងនឹកឃើញរត់ហើយកងទ័ពខ្លួននៅពីមុនហ្នឹង ព្រំដែនយួនខ្មែរប្រមាណប្រវាយបានគ្នាណាបើមានកំណើតណាមានកំណើតមានមេនសការរឿងអីទៅនៅរហូតដល់77គាត់ទៅចូលមកឃើញរបបហ្នឹងកាប់សម្លាប់គឺរត់ទៅវិញបាត់ទៅយួនបាត់ណាចាំបាច់ដល់ប្រហែលឆ្នាំមនុស្សហ៊ុនសែននេះបងប្អូនសួរថាហ៊ុនសែនដាស់បងអាទូរគីហ្នឹងឯងពួកសម័យហ្នឹងឈាមរាវផងឥឡូវនេះចាស់ហើយណាចាស់ទុំអាយុ 7ឆ្នាំហើយនៅឈាមរាវសះចរិតព្រៃផ្សៃគម្រាមសម្លាប់វាយដំច្រំធាក់ឯសាធារណៈចុះហ្មងសម័យនឹងឈាមរាវទៀតឬក៏ភ្លើងនៅដៃណាគ្មានទូទួគ្មានតារែង social media ណាដូចឥឡូវឯណាងាប់ហើយខ្ញុំប្រាប់ទៅព្រោះមើលមុខប្រហែលបាញ់ដូចខ្ញុំបញ្ជាក់មិញហ្នឹងមើលមុខហ៊ុនសែនទៅហើយឥឡូវនេះតោងកៅអីស្វិតយ៉ាងនេះ ហ៊ុនសែនបើយួនមិនវាយមកឲ្យចាប់អូក្បាលទៅយួននេះខ្ញុំមកជឿខ្ញុំជឿឯកសារសង្គ្រាមផ្សេងផ្សេងដែលគេថាគេវាយមកឲ្យគេចាប់ហ៊ុនសែនទៅរឿងថាហ៊ុនសែនរត់ទៅវាអត់មានថ្ងៃនឹងទេរឿងបោកប្រាស់ដើម្បីលើកតម្កើងខ្លួនឯងដោយសារប៉ែនសវណ្ណជាស៊ីមីគាត់ស្លាប់ហើយអស់ណាសាយវិថងឲ្យស្លាប់អស់ហ្នឹងហើយអញ្ចឹងធ្វើអីគេធ្វើទៅតាមតែចិត្តកែប្រែប្រវត្តិសាស្ត្រនិយាយអីក៏និយាយទៅណាឃើញទេចឹងរឿងវាប៉ុណ្ណឹង អញ្ចឹងបងប្អូនគ្នានាំមកប្រៃផ្សាយសម្រាប់មនុស្សនៅសម័យហ្នឹងបងប្អូនណាយកទៅគិតទៅណាយកទៅគិតទៅអ្នកដែលជឿរឿងនីតិានបោកប្រាស់របស់ហ៊ុនសែនតាខ្លួនព្រួតអីទ្រងទុកអីការពារលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជានេះយកអានឹងយកទៅគិតអ្វីដែលខ្ញុំនិយាយហ្នឹងរយៈពេលឆ្នាំហើយហេតុអីមនុស្សក្មេងបានឡើងតួនាទីធំធំអីចឹងបងប្អូនយកអានឹងទៅគិតទៅណា អត់មានអីពិបាកយល់ទេហ្នឹងហើយអាហ្នឹងរឿងនាំមុខនាំមុខអីទៀតនាំមុខទី3គឺថាប្លង់អំណាចជំនាញហ្មងក្បត់ហើយនឹងប្លង់អំណាចចរិតគឺចរិតថោកទាបមិនថ្លៃថ្នូរតាំងពីដើមមកណាឃើញទេ ឆ្នាំ93ចាញ់ឆ្នោតគម្រាមបំបាយប្រទេសជាពីរណាឃើញនាំមុខនាំមុខតាំងពីសម័យហ្នឹងហើយអាក្រោយមកនិយាយថាបាក់ប្រឆាំងឲ្យទៅចាញ់ឆ្នោតឡាំប៉ាណាប៉ុន្តែការខ្លួនឯងកាកៅវៃបោះឆ្នោតចាញ់ឡាំប៉ាឲ្យគម្រាមមែនតែគេនេះបើគេប្រឆាំងដោយសារអីកោជោបក្រោយមកវាមានបញ្ហា គោជបយើងក្រោយមកមិនមែនគោជបឬហ៊ុនតែណាគោជបយើងគឺជាគោជបោណាហើយយើងគ្រប់គ្នាដឹងហើយបពប្រឆាំងដែលទៀមទាតហ្នឹងមិនមែនទៅរឿងធួនធ្ងរឯណាប្រទេសណាក៏មាន បញ្ហាដែរភាគច្រើនការបោះឆ្នោតប្រទេសមួយចំនួនធំគឺមានបញ្ហា បញ្ហា ទី1ការរាប់សន្លឹកឆ្នោតជួនកាលវាលើសលួសវាមានបញ្ហា ទី2បាត់ឈ្មោះបញ្ជីអ្នកបោះឆ្នោតអីចឹងទៅ អ្នកចូលរួមវាអត់គ្រប់ចំនួនអីចឹងទៅ ណាបាត់សន្លឹកឆ្នោតឬបាត់អីអាហ្នឹង វាជាបញ្ហាធម្មតាតែកើតមានឡើងអញ្ចឹងបកប្រឆាំងតែងតែទាមទារឲ្យរាប់ស្លឹកឆ្នោតឡើងវិញត្រួតពិនិត្យអឺហាប់ឆ្នោតឲ្យបានត្រឹមត្រូវយ៉ាងម៉េចយ៉ាងម៉េចណាមើលឈ្មោះបញ្ជីបោះឆ្នោតឡើងវិញឬក៏ទាមទារឲ្យតំបន់នឹងមណ្ឌលនឹងមួយបោះឆ្នោតឡើងវិញរឿងធម្មតាទៅមានអីខុសហើយតវ៉ាបែបហ្នឹងគឺតវ៉ាតាមសិទ្ធិត្រឹមត្រូវតាមនីតិវិធីច្បាប់ ដែលមានចែងនៅក្នុងរែងច្បាប់បោះឆ្នោតមានអីខុស ខ្លួនឯងពេលទៅតវ៉ាឡាំប៉ាស្អីគេគម្រាមបំបែកប្រទេសជាពីរអបគមណាទៅយកអរិយភាពខាងកើតមកជំហៀងបានតាសេនុលួងទៅក៏ឲ្យមាន នាយករដ្ឋមន្ត្រីក្បាលទីណាតាសេនុក៏បង្កើតអាប្រផុសនោះរហូតមកដល់ឥឡូវទៅធ្វើហ៊ុនសែនមានអំណាចឈរជើង បានទៅដល់អំណាចប្លន់ធ្វើរដ្ឋាភិបាល7អញ្ចឹងឃើញគឺចរិតសោកសៀបនាំមុខ ណានៅក្នុងឆាកនយោបាយក្បត់ប៉ែនសវណ្ណហើយណាប្លន់អំណាចប៉ែនសវណ្ណហើយបើប្លន់អំណាចនៅអដែងអឺបោះឆ្នោត93រួចប្លន់អំណាចយកទាំងស្រុងឆ្នាំ1997ធ្វើរដ្ឋប្រហារណាហើយបោះបោះឆ្នោតបន្លំសិលឹកឆ្នោតពី98មករហូតដល់ឥឡូវណាបោកប្រាស់បន្លំនាំមុខគេនាំមុខគេទៀត នាំមុខរឿងពុកអាលួយយើងឃើញទេមួយថ្ងៃមួយថ្ងៃលុយកាក់ប្រមាណចាយវាយ៉ាងម៉េចខ្លះបងប្អូនដឹងស្រុកទេសយើងណានាំមុខខាងឲ្យយួនចូលស្រុកណាអត់មានអាណានាំមុខអ្នកណាមួយនាំមុខហ៊ុនសែនបានទេអានោះហ្នឹងហើយណាការពារជនឆ្លៀតពៀនណាចង់និយាយចឹងនាំមុខដែរ ពួកយួនដែលជនជាតិជាយួនដែលមកស្រុកខ្មែរគឺជាជាតិសាសន៍មួយដែលឆ្លៀតពៀនយើងមិននាំមកការពារប្រទេសដីទឹកដីពីជនឆ្លៀតពៀនទេណានាំមក ក្នុងការការពារជនបរទេសជនឆ្លៀតពៀនឲ្យមកនៅស្រុកខ្លួនឯងតិចយើងទៅប្រឆាំងយួនអីវាយយើងឯងដេកស្ដុកខ្ញុំធ្វើបាតកម្មតែតិចដងណា ប្រឆាំងយួននៅក្នុងក្រុងភ្នំពេញ តែជាភាសាយួននៅចាក់ហែនៅអាវត្តចាក់ហែហ្នឹងហ្នឹងបងប្អូនសម័យហ្នឹងនៅអាវត្តចាក់ហែនៅពីដំបូងស្នាក់ការសម្ពោធជាតិក្នុងការផ្លូវវត្តចាក់ហែបងប្អូនទៅស្គាល់ហើយកាលពីនោះនិយាយថានៅតវត្តទេសំបីអាលបងវត្តនោះសល់យួនទាំងអស់រហតែផ្លូវដើរអត់ឃើញយួនឡើងទាំងអស់តាំងពីមុខតាំងពីក្រោយលោកប្អូនហ្នឹង ព្រោះផ្លូវដើរលេងមកយប់ឡើងយួនវាចាក់ចម្រៀងដល់វាច្រៀងខារ៉ាអូខេស្រីខូចវាវាលេងលបាញ់ពេញទឹកពេញដីទាំងអស់ហ្នឹងពួកយើងនៅធ្វើបាតកម្មហើយក៏បានពួកយើងធ្វើបាតកម្មទៅប្រហែលថ្ងៃ3 4 5ថ្ងៃហ្នឹងណាបានពួកអញ្ញាធរហ៊ុនសែនហ្នឹងមើលយើងដាក់សពាតខ្លាំងពេកយើងនាំគ្នារួមខ្លាំងពេកគាត់ដេញពួកអាយុយួនហ្នឹង ចេញពីរបងវត្តហ្នឹងអស់ច្រើនទៅអាហ្នឹងពួកខ្ញុំធ្វើបាតកម្មប្រចាំយួនមិនតិចទេហ្នឹងហើយហ៊ុនសែននាំមុខរឿងការពារជនឈ្លានពានឲ្យមនុស្សកម្ពុជាណាការពារមិនមែនមិននាំមុខការពារប្រទេសជាតិពីជនបរទេសឈ្លានពានទេណាហ្នឹងហើយនាំមុខការពារជនបរទេសឈ្លានពានឲ្យមកចូលមកនៅស្រុកខ្មែរយើង រស់នៅស្រុកខ្មែរយើងអាហ្នឹងឲ្យយល់តិចថាមិនដឹងទៅគេមិនប្រកាន់ពូជសាសទេ ពួកនិយាយអញ្ចឹងមានពួកអាយុនបន្លំខ្មែរខ្លះពួកខ្មែរដែលងុបងល់លំបកប្រជាជនដែលដឹងគុណយួនខ្លះបានផលប្រយោជន៍យួនខ្លះគេថាហ្នឹងឯងនិយាយប្រកាសពុះសាសស្រុកណាក៏មានយួននៅដែរហើយឯងទៅនៅស្រុកគេគេមិនថាអីផងខ្ញុំមកនៅស្រុកគេនេះក្នុងនាមជា ជនពីខ្លួននយោបាយខ្ញុំមកស្របច្បាប់ណា មានតាំងពី UN ទទួលស្គាល់ទាំងច្បាប់ក្នុងសហគមន៍អឺរ៉ុបទទួលស្គាល់ហើយទាំងច្បាប់ប្រទេសគេនេះទទួលស្គាល់ខ្ញុំមិនមែនជន់ណាជន់ប្រត់ប្រាស់ជន់ឆ្លៀនពៀនជន់អរ៉ែងទៅនៅស្រុកគេគ្មានច្បាប់គ្មានទម្លាប់ទៅបំផ្លាញស្រុកគេទេឲ្យយល់ណាខ្ញុំជាជនរងគ្រោះនយោបាយខ្ញុំជាអ្នកនយោបាយណាហើយយួននៅស្រុកគេក៏អត់មាន ក្បាលយួនណាមួយដែលមកនៅស្រុកគេខុសច្បាប់ដែរសិតតែមកស្របច្បាប់បើពួកវាមកខុសច្បាប់ពួកវាគឺស្មើនឹងសត្វដូចស្អីស្រុកគេដែលគេមានច្បាប់ទម្លាប់ដូចយួននៅអាមេរិកនៅអឺរ៉ុបនេះបើអ្នកឯងមកខុសច្បាប់ទី1អ្នកឯងមិនអាចទៅធ្វើការស្របច្បាប់បានទៅធ្វើលួចលាក់ដូចសត្វចឹងទី2រស់គ្មានបញ្ជីនៅក្នុងក្រសួងជាពលរដ្ឋទេនៅក្នុងក្រសួងពន្ធដារ ណាអត់មានឈ្មោះហេលីងផ្ទះរស់នៅជាមួយគេដូចសត្វអត់មាន ដាក់ឈ្មោះដៃទាំងអស់គ្មានសម្បត្តិគ្មានឆ្នាំអីទាំងអស់គ្មានអាណាស្គាល់ចង់ងាប់ក៏គ្មានអាណាស្គាល់ដែរពេទ្យតឡហោពេទ្យឯកជនណា ជួលគេឲ្យមើលបើឈឺអត់មានទៅពេទ្យទៅទៀតណាគ្មាន ផលប្រយោជន៍សង្គមអីគឺអត់ទាំងអស់ប្រាក់ឬត្រែប្រាក់ស្អីស្អីគឺស្អីស្អីទាំងអស់គឺគ្មានសេវាកម្មទេគឺដូចសត្វ ខ្ញុំចង់និយាយថារស់នោះដោយសត្វស្រុកនេះបើអ្នកឯងមកនៅស្រុកគេខុសច្បាប់គឺអ្នកឯងរស់ដោយសត្វអត់ខុសពីសត្វដូចសត្វកដោចឹងតិចទៅខ្ញុំនិយាយលេងមិនដូចនៅស្រុកខ្មែរមករស់នៅខុសច្បាប់ហើយអូស៊ីមកស្រឡាញ់ចរិតឆ្លើយដាក់យើងមកចាស់ផ្ទះណាបកកើតកូនបកកើតចៅនៅមុខឯងញ៉េអាញាក់រស៊ីអាលេអាឡូពេញទឹកពេញដីយើងទៅថាឲ្យវាស្លេវាវាទាញកបិតទាញបថៅកាត់យើងឯង ហើយមានមន្ត្រីទៅការពារវាទេឲ្យយល់ណាអ្នកឯងហ៊ានមករស់នៅស្រុកគេនេះខុសច្បាប់ណាអ្នកឯងជីវិតឯងអត់ស្មើសัตว์ខ្ញុំចង់និយាយថាអត់ស្មើសัตว์មិនមែនដូចសัตว์ទេព្រោះព្រោះអីសัตว์នៅស្រុកនេះបើថាគេចិញ្ចឹមគឺក៏គេចុះបញ្ជីដែរណាមានច្បាប់មានទម្លាប់ការពារត្រឹមត្រូវទៀតហើយបើថាឆ្កែវិញត្រូវទៅយកវាទៅពេទ្យឆ្កែខ្លះមានធានារ៉ាប់រងទៀតហ្នឹង ណាមានតាក់បែកធនាគារវាទៀតណាឲ្យយល់ទៅដេកសិលមានកន្លែងដេកវាត្រឹមត្រូវមកហូបអាហារវាស្រុកខ្មែរយើងយល់ប្រជា ជនខ្មែរយើងហូបមិនបានប្រហែលសัตว์ខ្ញុំចង់និយាយភាគច្រើនសัตว์គេនេះគេស៊ីចុកមិនខ្ញុំខ្ញុំនិយាយណាបងថាហ្នឹងឯងមើលងាយខ្មែរមែនណាអត់ទេ តែសួរបងប្អូនយើងដែលអ្នកគេនៅបងប្អូនណាដែលមានបងប្អូននៅក្រៅសោកសួរគេទៅគាត់និយាយប្រាប់ទៅណានៅខ្ញុំខ្ញុំនិយាយនៅថាទៅថ្ងៃខ្មែរបាត់ហើយមួយថ្ងៃមួយថ្ងៃបើកមាត់មើងងាយតែខ្មែរឌីលខ្មែរខ្ញុំមិនមែនឌីលខ្មែរទេ តែអានោះវាជាសច្ចភាពណាជាសច្ចភាពហើយយើងត្រូវទទួលស្គាល់ពីសច្ចភាពណាហើយអ្នកដែលចិញ្ចឹមឆ្កែរបស់ស្រុកនេះមិនឆ្កែស្រុកយើងប្រឡែងអាណាថាដល់ស៊ីអាចស៊ីនោមឲ្យបាយ ការបាយជាស្រុកនេះមានការបាយវាស៊ីបានស៊ីដោយចំណៃរបស់វាត្រឹមត្រូវដូចមនុស្សយើងលេខមានកន្លែងវាលេខត្រឹមត្រូវហើយចិញ្ចឹមវាមួយថ្ងៃតិចបំផុតត្រូវនាំវាដើរហាត់ប្រាណម្ដងចេញក្រៅផ្ទះបាន1ម៉ោងទៅ2ម៉ោងបើអត់បលិសគេជាប់គុកដោយសារសត្វទៀតយើងប្រាប់ចិញ្ចឹមសត្វហើយយើងអត់បំពេញតួនាទីជាម្ចាស់វានាំវាដើរក្រៅឲ្យយកខ្យល់អាកាស តាមច្បាប់គេកំណត់យ៉ាងម៉េចអីម៉េចជាប់គុកដោយសារវាច្រើនថាគុំភ្លឺណាមិនលេងសើចទេណាហ្នឹងហើយអញ្ចឹងចង់និយាយអញ្ចឹងអ្នកឯងមកនៅស្រុកគេខុសច្បាប់អ្នកឯងរស់អត់ស្មើសាទទេខ្ញុំចង់បញ្ជាក់ចេះនៅស្រុកនេះមិនដូចស្រុកខ្មែរទេរដីឲ្យវានៅទៀតណាការពារវាទៀត មែនដូចស្រុកខ្មែរអញ្ចឹងឲ្យយល់ខុសគ្នាមនុស្សបកប្រជាជននៃខ្មែរបងប្អូនខ្មែរទាំងអស់ដែលនិយមការពាររឿងហ្នឹងពេលដែលយើងនិយាយរឿងយួនរឿងអីពួកបរទេសនៅស្រុកខ្មែរឲ្យយល់រឿងហ្នឹងណាឲ្យយល់រឿងស្រុកនេះគេអត់ប្រកាន់ទេដូចខ្ញុំអញ្ចឹងខ្ញុំអត់ដែលប្រកាន់ពូជសាសទេឲ្យតែអ្នកឯងមកស្រុកខ្មែរស្របច្បាប់តាមនីតិវិធី ហើយបងពុនជូនរដ្ឋចុះបញ្ជីត្រឹមត្រូវសពបែបយ៉ាងតាមនីតិវិធីខ្ញុំនេះមនុស្សខ្ញុំនេះចង់និយាយថាខ្ញុំជាមនុស្សប្រជាធិបតេយ្យខ្ញុំជាមនុស្សសេរីនិយមខ្ញុំគោរពមនុស្សទាំងអស់តម្លៃស្មើគ្នាមិនថាជាតិសាសន៍អីខ្ញុំអត់ប្រកាន់ពណ៌សម្បោឯងមិនថាអាហ្វ្រិកមិនថាចិនមិនថាយួនមិនថាជាតិសាសន៍អីទេគឺខ្ញុំគោរពស្មើគ្នានៅនេះចឹងមិត្តភក្តិខ្ញុំយួនក៏មានថៃក៏មាន ណាពួកអារ៉ាប់ក៏មានណាពួកអាខ្មៅក៏មានតោះគឺថាយើងរាប់អានវាដូចនិយាយថាដូចគឺយើងនៅស្រុកបាយនោះបលែងលេងគ្នាគឺថាដូចអញ្ចឹងធម្មតាមានតតនយោបាយហ្នឹងហើយការរាប់អាននេះនិយាយទៅគឺខ្ញុំមិនមែនជារឿងប្រកាន់ពុទ្ធសាសនាឃើញខ្ញុំនិយាយប្រឆាំងយួនប្រឆាំងអីខ្ញុំប្រឆាំងរឿងតតរឿងនយោបាយខ្ញុំប្រឆាំងរឿងយួនកុសច្បាប់ នៅស្រុកខ្មែរខ្ញុំប្រឆាំងរឿងហ៊ុនសែនដែលធ្វើជាកញ្ចះយួនបំរើផលប្រយោជន៍យួនការពារផលប្រយោជន៍យួនដែលវាខ្លាយទៅជាគ្រោះថ្នាក់កម្ពុជានាពេលអនាគតអានោះចឹងរឿងវាប៉ុណ្ណឹងខ្ញុំចង់បញ្ជាក់ចឹងមនុស្សខ្ញុំនេះណាទៅរឹសអើងពូជសាសវាអត់មានទេអុយយល់អំពីបញ្ញត្តិនៃការរឹសអើងបើថាអត់យល់ទេទៅរៀនទៅសូត្រទៅបើកមើលឲ្យអានអ្វីទៅគេហៅថារឹសអើងពូជសាសណា អានឹងអ្វីទៅដែលហៅថាការប្រឆាំងនិគមជនខុសច្បាប់ជនអន្តោប្រវេសន៍ខុសច្បាប់អ្វីឲ្យយើងបែងចែកគ្នាឲ្យច្បាស់លាស់អាហ្នឹងឯងទៅយល់មើលមកខ្ញុំនឹងក្នុងផ្លូវល្អផងអាហ្នឹងខ្ញុំប្រាប់បងប្អូនបរិយាជនតិចថ្ងៃក្រោយទៅណាពេលដែលយើងរៀបចំប្រទេសបានត្រឹមត្រូវស្អាតបាតគ្មានជនអន្តោប្រវេសន៍ប្រេះផ្ដាស់ណាមក បកបញ្ហាតិចអរគុណខ្ញុំថាអូតាគាត់ស្រុកទីគេរៀបអញ្ចឹងទៅអីណាគេរៀបអញ្ចឹងហ៎ណាពួកបរទេសពួកតោប្រវេសពួកអីគេធ្វើអញ្ចឹងធ្វើអញ្ចឹងគេធ្វើរៀបចំអញ្ចឹងល្អណាឃើញទេហ្នឹងបងមកទៅជើងហ្នឹងហើយណ៎អាហ្នឹងហ៊ុនសែននាំមុខឃើញទេនាំមុខនាំមុខ ខាងពុករលួយនាំមុខខាងការពារជនបរទេសឆ្លៀនពៀនឲ្យមកនៅស្រុកខ្មែរនាំមុខខាងកាត់ទឹកដីឲ្យយួនណាយើងដីតាមព្រំដែនយើងហ្នឹងខ្ញុំនិយាយហ្នឹងនាំមុខកាត់សមុទ្រយើងបងប្អូនដឹងហ្នឹងបងប្អូនណាដែលមិនដឹងជាភាសាបងប្អូនបរិយាជនចូលវាយក្នុង Google ទៅ មើលអំពីដែនទឹកប្រវត្តិសាស្ត្រអាហ្នឹងគឺនៅក្នុងកិច្ចព្រមព្រៀងកិច្ចសន្ធិសញ្ញា ដែនទឹកឆ្នាំ1982ណាដែលបង្កើតឲ្យមានដែនទឹកប្រវត្តិសាស្ត្រហ៊ុនសែនបាន កាត់ផ្ទៃសមុទ្រខ្មែរយើងចំនួន10000គីឡូម៉ែត្រការ៉េដាក់ឲ្យយួនប្រើប្រាស់រួមជាមួយខ្មែរអញ្ចឹងបងប្អូនបាយឆ្ងល់ហើយដូចខ្ញុំបញ្ជាក់អីគេបានធ្វើឃើញថាហេតុអីបានយួនមកអស៊ីនោះជាប់មាត់សមុទ្រខ្មែររហូតដល់កំពង់សោមអីទៅមើលទៅមើលផែនទី ដែនទឹកប្រវត្តិសាស្ត្រដឹងហើយមូលហេតុបានយួនវាមកអស៊ីដល់ហ្នឹងហើយយើងអត់ហ៊ានដាច់វាទេ ណាដេញអាមិញហ៊ុនថែពួកឯងភ្លឺឯងណាអាពួកយូរប្រាប់វិញណាមកឯងមើលផែនទីណាអរយល់ហ្នឹងអរយល់ហ្នឹងបាទជំរាបសួរបងមហានគរខ្មែរហ្នឹងហ្នឹងហើយអញ្ចឹងឯសួនអឺសុផែនអាចខ្ញុំចាំបញ្ជាក់ថា យើងសើមានអាចគូគ្នាទេណាប៉ុន្តែឲ្យយកអានឹងយកទៅគិតផងអ្វីដែលខ្ញុំនិយាយនេះបើយកទៅគិតយកទៅពិចារណាយកទៅឆ្លោះប្រចាំទៅបើវាមាន ប្រយោជន៍សម្រាប់ខ្មែរយកទៅគិតទៅហ្នឹងហើយកុំយកគំនិតអកតិយកមកវាយតម្លៃណាហើយដូចបញ្ជាក់ខ្ញុំនិយាយគឺការពីផលប្រយោជន៍ខ្មែរមិនមែនបំផ្លាញខ្មែរទេឲ្យខ្មែរយើងយល់ដឹងរឿងទាំងអស់ហ្នឹងហ្នឹងហើយ នាំមុខអីទៀតនាំមុខរឿងបំផ្លាញព្រៃឈើនាំមុខរឿងលក់ខ្សាច់នាំមុខរឿងការពារឈ្មួញទុច្ចរិតប្លន់ដីប្លន់ធ្លី គឺទាំងអស់គឺជាជននាំមុខនាំមុខអីទៀតនាំមុខគេរឿងធ្វើបាបប្រជាពលរដ្ឋខ្លួនឯងកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងនិងបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេសឃើញទេ ហ៊ុនសែននាំមុខស្អីដែលមានប្រយោជន៍ដល់ប្រទេសជាតិអមមើលទៅសម័យនេះហើយក្លាហានណាមកថ្ងៃមួយថ្ងៃនិយាយពីស្រែកយើងដូចវីរៈបរោះដូចឆាលដូចដូចអាឡៃស៊ុបឺម៉ែនចឹងមូសម្ដីចរិតមកដូចស៊ុបឺម៉ែនចឹងប៉ុន្តែក្លាហានវាបានជាមួយណាជាមួយអ្នកប្រឆាំងគ្នាឯងកាប់ចាក់គម្រាមកំហែងសួរតាំងពីដើមមកហ៊ុនសែនដែរគម្រាមកំហែងកាប់ចាក់ច្បាំង ប្រឆាំងការពារទឹកដីជាមួយបរទេសណាអត់មានផងទេវាជាមួយតែជាមួយខ្មែរគ្នាឯងដែលអត់អាវុធធ្វើជាចរិតវីរៈបរោះអ្នកក្លាហានជាមួយនឹងខ្មែរគ្នាឯងដែលអត់អាវុធខ្មែរគ្នាឯងដែលទៅទេអ្នកវិជាធិបតេយ្យដែល តែងតែធ្វើការតស៊ូដោយប្រើមាត់ដោយប្រើនីតិវិធីច្បាប់ការតស៊ូមតិឬតាមការបោះឆ្នោតនេះណាឃើញទេ អញ្ចឹងទៅជាមួយបរទេសហ៊ុនសែនមានទេតែមានការពីប្រទេសនាំមុខអីជាមួយណាប្រឆាំងជាមួយបរទេសឈ្លានពានពីខាងណាអានឹងស្អីគេយកមកស្អីរឿងភាសាតែភីផៃហ่ะផៃហ្នឹងវាយបានមួយថ្ងៃបើយូរបើបើសិនជាអឺ តែរឿងហ្នឹងរឿងបកកហ៊ុនសែនបកកខ្លួនឯងអញ្ចឹងត្រូវទៅទៅទៅទៅទប់ទេហើយវាយបានមួយថ្ងៃទៅប្រកាសសុំទានឯហ្នឹងណាទៅមើលឯកសារទៅដែលខ្ញុំនិយាយមូលហេតុដែលនាំឲ្យមានអឺការប៉ះទង្គិចប្រដាប់អាវុធនៅព្រះវិហារខ្ញុំនិយាយច្បាស់លាស់ណាច្បាស់លាស់គឺអត់មានខ្លាយប្រឡំទេមូលហេតុណាអើហ៊ុនសែនអ្នកបកកខ្ញុំមិនទៅកាន់ជើងពួកយួនទេអើពួកថៃទេ ក៏ប៉ុន្តែបងប្អូនដឹងសម័យហ្នឹងមិនថាខ្មែរយើងខុសហ៊ុនសែនជាអ្នកបង្ករឿងទេបងប្អូនទៅមើលសម័យហ្នឹងខ្ញុំ Twitter ខ្ញុំជាមួយនឹង opposite ជាមួយនឹងអឺដែលរដ្ឋមន្ត្រីការបរទេសណាអឺថៃសម័យហ្នឹងណាបងប្អូនទៅមើលទៅណាខ្ញុំវាយពួកថៃខ្ញុំវាយតាម អឺតាំងពី blogspot ខ្ញុំវាយនៅក្នុង blogspot ខ្ញុំផ្ទាល់តាំងអឺដែលជាពិសេស Twitter ខ្ញុំវាយ opposite មួយថ្ងៃមួយថ្ងៃគ្មានស្វាងទេទៅមើលសួរថាពូប៉ាប្រជាជនលេងច្រើនដូចខ្ញុំអត់មានទេណាមួយថ្ងៃមួយថ្ងៃខ្ញុំសរសេរអត្ថបទនិយាយពីរឿងសង្គ្រាមនឹងការប៉ះសង្កេតនឹង បណ្ដាលថាដើម្បីវាយបកទៅពួកថៃហើយយល់ទេអានោះទោះបីខ្ញុំដឹងថាហ៊ុនសែនអត់ត្រូវក៏ដោយក៏ប៉ុន្តែខ្ញុំការពារផលប្រយោជន៍ខ្មែរណាហ្នឹងហើយអញ្ចឹងយើងឃើញនាំមុខអីនាំមុខរឿងធ្វើបាបខ្មែរមិនដែលនាំមុខរឿងផ្ដាល់គំនិតជាតិនិយមបដោះគំនិតជាតិនិយមឲ្យខ្មែរស្រឡាញ់ ប្រទេសជាតិការពារទឹកដីអីណាអត់ទេដូចរាល់ថ្ងៃនរណាចង់ទៅមើលព្រំដែនយួនខ្មែរយួនតិចទៅមើលបានទៅប្រទេសគេនេះដូចនៅប្រទេសខ្ញុំនេះចឹងសូម្បីប្រទេសមានសន្តិភាពពួកអឺរ៉ុបនេះវាមិនដែលហ៊ានពៀនគ្នាក៏ដែរបើថាយុវជនកូនសិស្សណាមានគម្រោងមានអីចង់ទៅដើរលេងតាមព្រំដែនប្រទេសខ្លួនឯងខ្ញុំប្រាប់លុយយកទៅចេញលុយឲ្យណា តាំងពីថ្លៃឡាមថ្លៃហូបចុកធ្វើដំណើរប្រហែលថ្ងៃរៀបមានដាក់រៀបឲ្យទៀតណាគឺថាមានអ្នករៀបឲ្យទាំងអស់រដ្ឋថាវិបាលគេរៀបឲ្យទាំងអស់អាប្រទេសគេនេះសម័យប្រទេសគេដែលអត់មានសង្គ្រាមអត់មានអឺការឈ្លានពានទឹកដីអីទាំងអស់បើថាពីពលរដ្ឋគេចង់ស្វែងយល់ព្រំដែនប្រទេសយ៉ាងម៉េចគឺព្រំដែនគេនោះយ៉ាងម៉េច ការរៀបចំឯវាយ៉ាងម៉េចយើងបើកសេរីភូមិដែរយ៉ាងម៉េចឲ្យទៅគាត់ថាខ្ញុំប្រាប់បងប្អូនមេដឹកនាំគេនេះនិយាយថាពីគេសបាយយើងរងថ្ងៃតិចចង់ទៅបដោះគំនិតជាតិនិយមឲ្យស្រឡាញ់ទឹកដីស្គាល់ព្រំដែនខ្លួនព្រំអីតិចថាបានទៅចូលទៅទៅមើលបានទៅហ៊ុនសែនឲ្យទៅមើលមើលខាងយួនយើងគាត់ថាទៅចិត្តព្រំដែនបានផងណាដាក់សិតតែពួកអាបាដៃទី3យកមក គម្រាមនោមមកវាយខុសគ្នានាំមុខហ្នឹងនាំមុខបានណាបំបាក់ស្មារតីជាតិនិយមនាំមុខខាងអឺដីគម្រាមកំហែងណាកាប់សម្លាប់អ្នកជាតិនិយមណាធ្វើបាបប្រជាជាតិខ្លួនឯងហ្នឹងនាំមុខហ្នឹងនាំមុខស្អីទៀតណានាំមុខស្អីទៀតរាល់ថ្ងៃបងហ៊ុនកលេចមើល ណាបើនិយាយទៅហ៊ុនសែនគឺជាមនុស្សដែលនាំមុខនៅក្នុងភាពអសន្តិធម៌សង្គមបងប្អូនមេដឹកនាំនយោបាយមេដឹកនាំជាន់ខ្ពស់គេមិនដែលប្រើភាសាថោកទាបចរិតពីលបាតសង្គមដោយហ៊ុនសែនទេអានឹងវាធ្វើវិជះអធិពលទូទាំងប្រទេស ទូទាំងមហាជនទាំងអស់ធ្វើពលរដ្ឋទាំងអស់ចាប់យកអាហ្នឹង ឃើញទេវាធ្វើឲ្យវាคล้ายទៅជាអតសញ្ញាណអតចរិតបងប្អូនអញ្ចឹងបានគេនិយាយថាយើងហេតុអីបានជាយើងយកខ្មែរយើងខ្លួនយើងមោទនភាពយើងភ្ជាប់ជាមួយនឹងសម័យកហើយយើងតែងតែគោរពស្រឡាញ់អរដែងប្របាទជាប្រមាណទី7ដោយសារមេដឹកនាំសម័យនោះបង្កើតគំនិតបង្កើតអតសញ្ញាណឲ្យយើងគឺវាល្អ ចុះបើសិនជាមេដឹកនាំបកើតមកស្រាប់តែមួយថ្ងៃមួយថ្ងៃសាព្រោះតែអំពើហឹង្សាសាព្រោះតែ សភាវៈអាក្រក់សាព្រោះតែសម្ដីអសិលធម៌បាបសង្គមហឹង្សាជាសាធារណៈក្មេងក្មេងដែលវានៅតូចតូចវាមើលទូរទស្សន៍វាស្ដាប់សម្ដីហ៊ុនសែនអាមឹងណា ហែងអញស្រែកជេរប្រមាថអាឆ្កែអាអន្ទះបាញ់អាទៅក្របក្មេងៗអាហ្នឹងវាចាប់យកណាវាបដោះគំនិតនឹងទៅលើកទឹកចិត្តមនុស្សឲ្យស៊ីផឹកព្រមជៀងណាគ្រឿងញៀនគ្រឿងសង្វឹងមនុស្សឃើញទៅវាចាប់យកអាហ្នឹងទាំងអស់អញ្ចឹងសង្គមយើងវាទៅយ៉ាងម៉េច អាហ្នឹងណាអញ្ចឹងគឺជាមនុស្សមួយដែលនាំមុខក្នុងសភាវៈអាក្រក់អានោះនិយាយទៅគឺអញ្ចឹងហ្នឹងតែដល់យើងមើលសេឡង់ស្គីសេឡង់ស្គីចង់ធៀបពួកបព្វជិជនគេថាសម្ដេចគឺថាខ្ញុំមើលឃើញពួកគេពួកគេយករឿងវិញដាក់តឹមគ្នាគេច្រើនដែរអញ្ចឹងមកខ្ញុំយកមកខ្ញុំយកមកវាយវិញអញ្ចឹងហ្នឹងហើយ គេថាសម្ដេចតាំងពីក្មេងម្ល៉េះគឺថាបានតស៊ូលះបង់ជីវិតណាស់បដូរសាច់បដូរឈាមណាដើម្បីការពារប្រទេសជាតិមិនរត់ចោលប្រទេសជាតិដូចអ្នកនយោបាយខ្លះទេណាគឺសម្ដេចបាននាំមកសន្តិភាពណាការពារសន្តិភាពសពបែបយ៉ាងណាឲ្យខ្មែរយើង រស់នៅស្រុកស្រួលមានការរីកចម្រើនដូចថ្ងៃនេះយើងមានជីវិតទី1ជីវិតទី2អីហើយលើកស្អីអីអាចំជីវិតបាទទៀតកម្ដៅខ្ញុំឃើញពួកវាដែលវាប្រម៉ូទហ៊ុនសែនធៀបជាមួយនឹងសលិតស្គីគឺខ្ញុំគាត់ថាមិននឹងជាពួកគេយកគូក្បាលអីទៅប្រើប្រាស់ទេហ្នឹងហើយសលិនស្គីគាត់ជាតារាកំ plaign នៅប្រទេសយូក្រែនហើយគាត់ជាប់ជា ប្រធានាធិបតីនៅក្នុងឆ្នាំ2000 2019ដែលឡើងការអំណាចមក គាត់ក្មេងឥឡូវនេះគឺអាយុ44ឆ្នាំហើយគាត់ជាមនុស្សប្រជាធិបតេយ្យនិយមមនុស្សជាច្រើនសហគមន៍អឺរ៉ុបនេះពេលដែលសាឡិនស្គីឡើងកាន់អំណាចពួកគេអត់សូវជាឲ្យតម្លៃទៅលើសាឡិនស្គីទេដោយសារទី1គាត់ថាសាឡិនស្គីគ្មានបទពិសោធន៍ក្នុងនយោបាយទី2សាឡិនស្គីអាចជាមនុស្សដែលគ្មាន ភាពក្លាហាន គ្មានមនសិការរឹងមាំហើយអាច คล้ายទៅជាអាយ៉ងរបស់ពូទីនឬទៅជាមនុស្សដែលបំរើនយោបាយពួកកុម្មុយនីសចូលដៃជាមួយនឹងសូវៀតលក្ខនឹងលក្ខគឺថាមានច្រើនក៏ប៉ុន្តែពេលដែលប្រវត្តិសាស្ត្រកែប្រែសង្គ្រាមពេលដែលសូវៀតឈ្លានពានយើងបានឃើញគ្រប់គ្នា ជាពិសេសគឺសហគមន៍អឺរ៉ុបថ្នាក់ដឹកនាំសហគមន៍អឺរ៉ុបបានមានការភៀបអែលតែម្ដងយើងឃើញថា Zelensky ជាមនុស្សដែលរឹងមាំណា ឈរនៅទីតាំងប្រយុទ្ធណាកាន់អាវុធឬខ្លួនឯងចុះនាំមុខកងទ័ពនៅក្នុងទីក្រុងការពាររៀបចំកម្លាំងការពារជាមួយនឹងទាហានបដូរស្លាប់រស់រហូតទៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិកជូបៃដិនខលគាត់មកថាបើចង់កិច្ចចេញពីប្រទេសសហរដ្ឋអាមេរិកនឹងផ្ដល់យានជំនិះទៅតែគាត់បញ្ជាក់ថាគាត់អត់ត្រូវការយានជំនិះទេគាត់ត្រូវការក្របកំភ្លើងដើម្បីបាច់ អញ្ចឹងហើយបាទធ្វើឲ្យសហគមន៍អឺរ៉ុបណាធ្វើមានការរំជួលចិត្តនាំគ្នាគៀកដៃគ្នាហើយឈរជាមួយនឹង Zelensky អញ្ចឹង Zelensky គាត់នាំមុខណាទីមួយគាត់នាំមុខជាមនុស្សដែលមានវ័យក្មេងមានមនសិការទីពីរគាត់ជាមនុស្សដែលលះបង់ពិតប្រាកដនៅក្នុងសមរភូមិគាត់រត់ទេហើយដល់ឡៃហ៊ុនសែនកុំថាឡើយសង្គ្រាមឈ្លានពានជាមួយបរទេសនាំមុខ ព្រោះខ្មែរអត់ដែលមានសង្គ្រាមជាមួយបរទេសព្រោះនាំមុខយ៉ាងម៉េចបើយួនចូលមកក្នុងស្រុកសិតតែខុសច្បាប់ហ៊ុនសែនការពារណាប្រការដែលការពារជនបរទេសឈ្លានពានមកពីការណាអានឹងគ្រាន់តែពួកអាជនតៅវិញខុសច្បាប់ហ៊ុនសែនអត់ហ៊ានធ្វើអីផងណាចុះបើសិនជាយួនឈ្លានពានមុខហ៊ុនសែនដែលទៅច្បាំងយួនណាហ៊ានធ្វើស្អីយួនណាបើសិនគម្រាមសិតតែធ្វើក្រាមជុះឲ្យទៅទៀតហ្នឹងឃើញទេរត់មានអានទី1ទី2 សូម្បីតែប្លន់អំណាចខ្មែរគ្នាឯងឆ្នាំ1997រដ្ឋបហាសួរទៅប៊ូបកប្រជាជនខ្ញុំនិយាយកាលប្រហែលថ្ងៃមុនហើយខ្ញុំធ្លាប់និយាយច្រើនដល់ទៅសួរហ៊ុនសែនទៅសម្បែងនឹងទៅក្បាលហ៊ុនសែននៅស្រុកខ្មែរឬមួយក៏នៅស្រុកយួននៅទៅស្រែចំទៀលពីយួនមកគេថាអត់ដឹងណាបើសិនជាពេលនឹងខ្មែរមិនងាយមានឈ្នះមានចាញ់ច្បាំងគ្នាបន្ត ហ៊ុនសែនលេខអេពោះនៅយួរនោះខ្មែរនឹងងាប់ហើយខ្ទេចងាប់ភ្លីណាសំណាងឲ្យឆាប់ចប់កុំឲ្យមិនដឹងទៅជាស្អីទេណារដ្ឋប្រហារ97ហ្នឹងគេចោតហ្នឹងពួកបកវិជាជនទាំងឡាយគេចោតហ្នឹងក្បាលហ៊ុនសែននៅស្រុកយួនហ្នឹងទៅជំស្រែជំទាវតែតែរបស់យួនហ្នឹងមានតែនាំមុខកាន់កំភ្លើងអីណាតែយ៉ាងដល់ទៅ ណាតិចថាថាអត់ដឹងទៅសំបីតែឆ្លៀនពៀនខ្មែរគ្នាឯងកាប់សម្លាប់ខ្មែរគ្នាឯងហ្នឹងក៏ហ៊ុនសែនអត់មកងាប់ជាមួយដែរណាហ៊ុនសែនឲ្យខ្មែរគ្នាឯងពួកអាបរិវារអត់ដឹងងោអីដែលឈួតណាបំរើខ្លួនហ្នឹងកាប់សម្លាប់ខ្មែរគ្នាឯងហ៊ុនសែនអត់មានខ្វល់ទេខ្លួនឯងនោះទៅទឹកដេកនៅអូតែលនៅស្អីនៅ នៅស្រុកយួនណាទៅស្រែកតែតែមកពីយួនជាមួយពួកមេដឹកនាំយួនណាតែថាអត់ដឹងមនុស្សបកប្រជាជនណាសម្រាប់ឲ្យច្បាស់ហើយយកទៅសួរហ៊ុនសែនណាបើថាមិនហ៊ានសួរទេអ្នកឯងបើថាអ្នកឯងអត់ហ៊ានសួរអាហ្នឹងហ៊ាននិយាយអាហ្នឹងជាសាធារណៈស្រែកសួរហ៊ុនសែនទេអ្នកឯងមិនសមជាបកប្រជាជនហើយកុំទៅហៅបកប្រជាជនជាបកសេរីហើយកុំទៅថាស្រុកខ្មែរមានសេរីភាព ណាមានប្រជាធិបតេយ្យណាយើងមានសិទ្ធិស្មើគ្នាណាមេដឹកនាំបកប្រជាជនគោរពសិទ្ធិអ្នកឯងណាយើងមានសិទ្ធិនិយាយស្ដីសពបែបយ៉ាងមានយើងជាម្ចាស់ប្រទេសណាម្ចាស់ឆ្នោតណាជាម្ចាស់លើមន្ត្រីរាជការយុរដ្ឋមន្ត្រីអីផេះកុំអួតណាបើថាខ្លាចមិនហ៊ាននិយាយការប៉ັດមិនហ៊ានទៅស៊ូហ៊ុនសែនកុំហ្នឹងហើយអញ្ចឹងណា នៅខាងជើងណានៅយំតាវហ្នឹងហើយអត់មាននៅស្រុកខ្មែរទេថ្ងៃរដ្ឋប្រហារហ្នឹងរត់ទៅយួនបានមុនរៀបចំរដ្ឋប្រហាររត់ទៅទៅយួនបានហើយនេះណាឃើញទេតែអត់ដឹងទៅបងប្អូននាំគ្នាយកអានឹងសរសេរឲ្យនាំប្រាប់ទៅណាសំបីតាធ្វើបាបកាប់សម្លាប់ខ្មែរគ្នាឯងក៏ហ៊ុនសែនអត់នឹងងាប់ជាមួយដែរ ឲ្យខ្មែរគ្នាឯងបញ្ជន់ខ្មែរគ្នាឯងបញ្ឆេះខ្មែរគ្នាឯងកាប់សម្លាប់គ្នាដើម្បីពង្រើផលប្រយោជន៍ខ្លួនឯងខ្លួនរត់ទៅចំតិតនៅយួនខ្លាចងាប់ស្ងៃនោះមនុស្សហ៊ុនសែនណាព្រោះវាសំខាន់វាអត់ដែលមានសង្គ្រាមអីវាមិនដឹងទៅឆ្លៀនពៀនជាមួយនឹងណាហើយបងប្អូនមិនបាច់ឆ្ងល់ច្រើនថាហ៊ុនសែននឹងការពារទឹកដីអីបរទេសឆ្លៀនពៀនទេបងប្អូនមើលតែយួនទៅតែពួកអាយួនខុសច្បាប់មកខោមខោអោមអោពួកអាដាលរៀបចយហ្នឹង ហ៊ុនសែនមិនដែលហ៊ានចាប់វាបញ្ជូនទៅវិញផងទេណាឃើញទេតើទៅច្បាំងអីជាមួយបរទេសឆ្លៀនពៀនណាបើអាបរទេសឆ្លៀនពៀនសម្បីអាម៉ៅឬអេតចាយហ៊ុនសែនបានហ៊ានធ្វើអីផងណាណានិយាយចេះវិញទៅច្បាំងជាមួយប្រេតណាទៅលះបងការពារស្អីណា មានលះបង់ជីវិតខ្មែរគ្នាឯងដែលកាប់ដែលដែលការពារផលប្រយោជន៍ប្រទេសជាតិលះបង់តែហ្នឹងដើម្បីឲ្យខ្លួនបានប្រយោជន៍ហ្នឹងតែប៉ុណ្្នឹងប្រយោជន៍ខ្លួនឯងហ្នឹងអាហ្នឹងហើយបងប្អូនយកទៅគិតទៅអាហ្នឹងតិចថាអត់ដឹងមនុស្សបកប្រជាជនទាំងឡាយតិចថាអត់ដឹងទៅយកអាហ្នឹងទៅគិតទៅគិតពិចារណាទៅហើយយកទៅឆ្លោះប្រចាំទៅយើងមិនមែនក្មេងៗចាស់ចាស់ហើយ ណាហើយអានេះគឺជារឿងសំខាន់ដែលយើងហើយយើងត្រូវដឹងរឿងរឿងនេះវាអត់មានរឿងដែលយើងមិនអាចយល់បានទេអញ្ចឹងសលឹងស៊ីគាត់តស៊ូលះបង់ប្រឆាំងជាមួយបរទេសឆ្លៀនពៀនពិតពិតគឺថាជាអ្នកលះបង់សាច់ស្រស់ឈាមស្រស់ជាមនុស្សដែលមានមនសិការជាតិហ្មងពេញបុកតែម្ដង ស័កសមឥឡូវនេះគាត់ខ្លាយជានិមិត្តរូបនៃការតស៊ូដើម្បីសេរីភាពការតស៊ូប្រឆាំងនឹងជនឈ្លានពានពិភពលោកមកឥឡូវនរណាក៏ទទួលស្គាល់ជាពិសេសប្រទេសពួកសេរីនេះប្រជាពលរដ្ឋគ្រប់ទីកន្លែងគេសលូតគាត់គោរពសរសើរគាត់គ្រប់កន្លែងខ្ញុំប្រាប់ចុះហ៊ុនសែនផេះបណ្ណាដែលស្គាល់សម្លាយហ៊ុនសែនការពារ សួរស្រុកនេះបើថាគេស្គាល់ហ៊ុនសែនគេហៅ he's a criminal ណាបើគេស្គាល់ហ៊ុនសែនគេថាអូហ៊ុនសែនមេគិតកោ he's a dictator ណាជាស្អីជនផ្លាច់ការអញ្ចឹងពួកជនផ្លាច់ការមួយគ្មានតម្លៃនៅក្នុងពាក្យថាលះបង់ជីវិតដើម្បីប្រយោជន៍ជាតិទេអត់មានទេពួកតែជនផ្លាច់ការមួយ អត់មានតម្លៃប្រើពាក្យមនសិការជាតិនិងជួនស្នេហាជាតិទេអត់មានទេពួកបដិការអត់មានទេមានតែអញបកគលអញហើយនឹងប៉ះអញផលប្រយោជន៍អញតែប៉ុណ្្នឹងឯងស្អីក៏ដោយគឺដើម្បីអញទាំងអស់ពួកជនបដិការគ្មានតម្លៃខ្លួនឯងក្នុងការប្រើប្រាស់ឈ្មោះជា អ្នកស្នេហាជាតិជាអ្នកលះបង់ជួរមុខដើម្បីជាតិការពារប្រយោជន៍ជាតិគឺអត់មានទេ អត់មានទេពួកជនផ្លាយការគ្មានគ្មានពាក្យទាំងអស់នឹងយកទៅភ្ជាប់ជាមួយជនផ្លាយការទេខ្ញុំប្រាប់អត់មានទេមិនដែលមានប្រវត្តិសាស្ត្រគេចាពួកជនផ្លាយការព្រៃផ្សៃនៅក្នុងអស់នឹងទេមានតែពួកអាផ្លាយការគ្នាវានឹងកូនចៅវានឹងដែលគេហៅហ្នឹងហើយតែប្រវត្តិសាស្ត្រមនុស្សជាតិគឺអត់មានទេមនុស្សជាតិទូទៅ បើឲ្យគេឲ្យតម្លៃគឺអត់មានទេពាក្យអស់ហ្នឹងគឺអត់មានសម្រាប់ដាក់ឲ្យពួកជនផ្ដាច់ការទេអត់មានទេឥឡូវខ្ញុំចង់បញ្ជាក់ជូនបងប្អូនដែលគ្រប់គ្រងហ៊ុនសែនស្រឡាញ់ហ៊ុនសែននិងគ្រប់គ្រងប្រជាជនហើយមួយទៀតបងប្អូនចាំមើលទៅប្រសិនបើហ៊ុនសែនអស់ពីអំណាចអាហ្នឹងយើងដឹងណាបើសិនជាយួនឆ្លៀនពៀនអីតើហ៊ុនសែនហ៊ានច្បាំងការពារនាំមកទេយើងថាអត់ហើយពីព្រោះទី1 យើងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងគឺថាពេលសំបីអាពួកយួនឬរៀបចោលមកខុសច្បាប់ហ៊ុនសែនរៀនដៃទៅវិញផងហ្នឹងអញ្ចឹងមកមេមេវាឆ្លៀនពៀនហ៊ុនសែនធ្វើអីអត់ទេអញ្ចឹងអាហ្នឹងទី1នៅមានអំណាចមានអំណាចពេញដៃបបចុះយើងចាំមើលពេលដែលហ៊ុនសែនអស់អំណាចវិញហ៊ុនសែននឹងនៅតស៊ូលះបង់ល្បីជាតិទេឧទាហរណ៍ថាហ៊ុនសែនអស់អំណាចស្រាប់ប្រទេសជាតិ មានវិបត្តិនយោបាយឬសង្គ្រាមជាមួយយួនតើហ៊ុនសែនហ៊ាននាំមុខកាន់អាវុធច្បាំងជាមួយនឹងអរិយចវាយខ្លួនទេខ្ញុំយល់ថាអត់ទេអត់មានផ្លូវនឹងទេណាគ្មានថ្ងៃទេពីព្រោះនៅមានអំណាចហ៊ុនសែនអត់ហ៊ានធ្វើអីពួកអាយួនសម្បីពួកយួនឬអត់ចាយហ៊ុនសែនអត់ហ៊ានផងចេះតែមកអំណាចផេះហើយហ្នឹងហើយ មួយទៀតពេលដែលហ៊ុនសែនអស់អំណាចតើហ៊ុនសែនក្លាហានហ៊ានប្រឈមមុខជាមួយនឹងតុលាការជាមួយនឹងច្បាប់តាក់ទងនឹងបទអក្រិតរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមកហើយហ៊ានមានសេចក្តីក្លាហានណាឧទាហរណ៍ថាគេអូសកហ៊ុនសែនទៅកាប់ទោសរឿងក5រឿងណារឿងគៀអក្រិតកម្មបទអក្រិតកម្មក5 ស្កោខ្លួនសញ្ញេឲ្យលើលបធអនុវត្តផែនការក5ធ្វើឲ្យខ្មែរស្លាប់រាប់សែនអ្នកណាពីការគ្រោះថ្នាក់រាប់សែនអ្នកតើហ៊ុនសែនមានសេចក្តីក្លាហានទៅតទល់ទេអរីទៀតរឿងពុកអលួយតើហ៊ុនសែនមានសេចក្តីក្លាហានទៅតទល់ទេកុំរត់ចោលស្រុកទេរឿងអីទៀតរឿងឃាតកម្មលោកស្រីវិសិទ្ធពីលកាដែលខ្លួន សហាយស្មន់ជាមួយគាត់ហើយបខំប្តីគេបណ្ដេញប្តីគេឲ្យចេញពីប្រទេសលួចប្រពន្ធគេយកហើយសម្លាប់ប្រពន្ធគេចាំមើលពេលហ្នឹងហ៊ុនសែនហ៊ានប្រឈមមកទេណាតឡាការហ៊ានទេអ្នកនយោបាយសកម្មជនផ្សេងៗទៀតដែលហ៊ុនសែនសម្លាប់ហ៊ុនសែនហ៊ានប្រឈមមុខទេណារឿងសម្បទានខុសច្បាប់ទាំងឡាយធ្វើឲ្យបាត់ព្រៃឈើណា ភ្នំសមុទ្រផ្សេងផ្សេងផ្សេងទៅឲ្យពួកបរទេសពួកយួនពួកអីហ៊ុនសែនហ៊ានប្រឈមពួកគេណាអាហ្នឹងទាំងអស់ហ្នឹងរឿងទៅច្រើនទៀតតើហ៊ុនសែនមានសេចក្តីក្លាហាននៅប្រឈមមុខនេះឬមួយក៏រត់ដាក់មេផាយចោលដើម្បីរស់ខ្លួនឯងរត់ទៅយួនឬរត់ទៅចិនអីណាអញ្ចឹងមកពេលហ្នឹងពេលអស់អំណាចទៅតើហ៊ុនសែនក្លាហានទេហ្នឹងហើយអាហ្នឹងខ្ញុំចង់បញ្ជាក់ប៉ុណ្្ណឹងឯងហើយមួយទៀត មិនបាច់និយាយដល់ធ្វើសង្គ្រាមទេរាល់ថ្ងៃនេះបើហ៊ុនសែនមានសេចក្តីក្លាហានប្រឈមមុខត្រឹមតែបោះឆ្នោតដោយសេរីនិងយុត្តិធម៌ខ្ញុំថាហ៊ុនសែនคล้ายជាមនុស្សល្អមួយប្រែកធំហើយបើយើងមើលតាំងពីដើមពី98មករហូតដល់ឥឡូវហ៊ុនសែនមិនដែលមានសេចក្តីក្លាហានប្រឈមមុខជាមួយនឹងការបោះឆ្នោត សេរីនឹងយុទ្ធធម៌ទេអត់អាលីងតែតែម្ដងគុំថាឡើយដល់កាន់កភ្លើងសំបីតែត្រឹមបោះឆ្នោតសោះហ្នឹងឲ្យមានកចបសេរីយុទ្ធធម៌ហ៊ុនសែនអត់ហ៊ានប្រឈមមុខផងហ្នឹងឃើញទេអញ្ចឹងយើងទៅសង្ឃឹមអានេះនឹងទៅកាន់កភ្លើងការពារទឹកដីដល់ការពារប្រយោជន៍ជាតិនិងបរទេសឆ្លៀនពៀនយ៉ាងម៉េចណាមានសេចក្តីក្លាហាន ការពារប្រទេសជាតិយ៉ាងម៉េចបើសូម្បីតែសេចក្តីក្លាហានហ៊ានប្រយុទ្ធប្រឆាំងប្រកួតប្រជែងដោយស្មោះត្រង់ជាមួយនឹងបកប្រឆាំងដោយមានកោជោបត្រឹមត្រូវហ៊ុនសែនអត់មានសេចក្តីក្លាហានផងហ្នឹងឃើញទេហើយខ្ញុំបញ្ជាក់អញ្ចឹងកោជោបបើឲ្យខ្ញុំទៅរៀបចំខ្ញុំប្រាប់ឲ្យខ្ញុំផ្ដាំផ្ដាំទៀតបើថាហ៊ុនសែនល្ងងដដែលដឹកនាំ40ឆ្នាំនៅតែល្ងងអត់ដឹងអីទេហើយគ្មានធនធានមនុស្សដើម្បីធ្វើការងារ សម្រាប់ខ្ញុំខ្ញុំជួយខ្ញុំរៀបចំបានអាកោចោបោលរបស់ឯងហ្នឹងហើយខ្ញុំអាចខ្ញុំធានាថាពួកយើងមានតម្លៃនឹងសុំឲ្យបរទេសនេះជួយដោយរដ្ឋាភិបាលប្រទេសនេះខ្ញុំរស់នៅខ្ញុំអាចនិយាយជាមួយគេបានណាឲ្យគេជួយរៀបចំប្រព័ន្ធបោះឆ្នោតកោចោបការចុះឈ្មោះកោចុះបញ្ជីយ៉ាងម៉េចយ៉ាងម៉េចតាមប្រព័ន្ធទំនើបបានខ្ញុំទៅរៀបចំឲ្យប្រាប់ទៅ ណាហើយហ៊ុនសែនបលែកអានឹងចោលអស់ទៅថាគ្មានកំណើតគ្មានសមត្ថភាពធ្វើហើយរាល់ថ្ងៃគ្មានធនធានមនុស្សហើយធ្វើខ្ញុំធ្វើឲ្យណាឲ្យតែទទួលយកការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ពិតប្រាកដហើយចឹងបានខ្ញុំបញ្ជាក់ចឹងណាទុំមនុស្សឯងលះបង់សាច់ស្រស់សៀមស្រស់ក្លាហានអីទលះបងសាច់ស្រស់ឈាមស្រស់ប្រកាច់យកស្អីបើរហូតតែសេចក្តីក្លាហានប្រឈមមុខនឹងការបោះឆ្នោតជាមួយនឹងអី គណៈបកវិឆាំងឲ្យសេរីនឹងយុតិធម៌ប្រគួតគ្នាដោយសេរីយុតិធម៌អត់មានសម្លេងក្លាហានផងណាមានតគ្រោះថ្នាក់កាប់ស្លាប់គ្នាណាណាឃើញទេគ្រាន់តែអីបោះឆ្នោតប្រគួតគ្នាដោយសេរីយុត្តិធម៌ផងហ្នឹងអត់មានកាន់កំភ្លើងទេណាហ៊ុនសែនអត់ហ៊ានផងហ្នឹងអញ្ចឹងកុំទៅដេកសង្ឃឹមថាហ៊ុនសែននឹងការពារទឹកដីការពារផលប្រយោជន៍ពីបរទេសណាឆ្លៀតពៀតគ្មានផេះទេបងប្អូនជឿខ្ញុំតែគ្មានផេះទេ ព្រោះមនុស្សនេះអត់មានសេចក្តីក្លាហានទេ មនុស្សយើងណាសំបីតែរឿងអស់ហ្នឹងអត់មានសេចក្តីក្លាហានប្រកួតប្រជែងទទួលយកការពិតហើយធ្វើឲ្យអស់នឹងបានផងរឿងអីទៅហ៊ានធ្វើការងារដែលគ្រោះថ្នាក់ហូតដល់គ្រោះជីវិតហ៊ុនសែនហ៊ានណាខ្ញុំជឿថាអត់ទេហើយជាភាសាបងប្អូន ចរិតមនុស្សដែលស្រឡាញ់អំណាចបុណ្យស័ក្តិលុយកាក់ពួកអត់ខ្លាចងាប់ បើសិនជាយើងមានសមត្ថភាពស្មើគ្នាហើយបើថាឲ្យមនុស្សអស់ហ្នឹងឲ្យមកប្រយុទ្ធផ្ទាល់វាអត់ទេយើងឃើញការរដ្ឋបហា97ហ៊ុនសែនអត់មានមកងាប់ជាមួយយើងឯណាមកងាប់ជាមួយពួកអរិយច្បាំងឲ្យហ៊ុនសែនហ្នឹងណាពួកអរិយត្រូវបានហ៊ុនសែនបោកប្រាស់ហ្នឹងណាហ៊ុនសែនទៅចំតាត់ប្រយុទ្ធហ្នឹងឲ្យចាប់យើងឲ្យជល់គ្នាហ៊ុនសែននៅចំតាត់បើថាចាញ់គឺខ្លួនមានងាប់ណាខ្លួននៅនៅសុយួននៅសុយួនមកហ្នឹងបើសិនជាចាញ់ពីថ្ងៃហ្នឹងមកជួននៅសុកយួនរហូតដល់ឥឡូវហ្នឹងណា តែសំឡាញ់បានឈ្នះណាឃើញទេអត់ទេមនុស្សនេះនោះយកអស់នឹងយកទៅគិតទៅបងប្អូនណាអញ្ចឹងតោះតែយើងមើលណាគឺនេះជារឿងដែលបងប្អូនទៅទៅយល់ហ្នឹងហើយហ្នឹងហើយស្អីគេប្អូនលោកឯងនេះមុខលោកឯងនេះធ្វើតែមីភូមិកាត់ហងអឺ ហ្នឹងហើយខ្ញុំចង់បញ្ជាក់ទេតែមេភូមិខ្ញុំអត់ចង់ធ្វើដែរហ្នឹងហើយនិយាយត្រង់ខ្ញុំចង់ធ្វើជាកសិករទេខ្ញុំធ្វើអ្នកស្រែទេណាខ្ញុំមិនទៅចង់ធ្វើអីទីមេភូមិហ្នឹងហ្នឹងហើយខ្ញុំប្រាប់ទៅពូប៉ាប្រជាជនហ្នឹងហើយហើយអ្នកដែលសរសេរហ្នឹងរងហើយធ្វើទីអីដែរហ្នឹងហើយហើយរៀនដល់ថ្នាក់ទីប្រមាណហើយធ្វើការអីដែរហ្នឹងហើយហ្នឹងហើយហើយចេះភាសាប្រមាណណា ចេះស្អីខ្លះមើលនិយាយមើលដែលសាខ្ញុំទៅធ្វើមីគូមកកើតហ្នឹងហើយហើយចង់ឡើងសាឡមើលទៅហ្នឹងហើយចង់ឡើងសាឡមើលទៅអាកោចូលបោសុកខ្មែរហ៊ុនសែនកាន់កាប់40ឆ្នាំអត់មានកំដៅធ្វើហ្នឹងឲ្យខ្ញុំធ្វើខ្ញុំធ្វើបានណាខ្ញុំប្រាប់ចឹងខ្ញុំធ្វើមីគូមកបានទេអាហ្នឹងខ្ញុំបញ្ជាមនុស្សបព្វជិជនខ្ញុំប្រាប់ឲ្យយល់ណាប៉ុន្តែខ្ញុំអត់ចង់ធ្វើអីទេខ្ញុំបញ្ជាក់ទេមេភូមិក៏ខ្ញុំចង់ធ្វើមេគុំចង់ធ្វើដែរ ចវាយខែនេះខ្ញុំចង់ធ្វើនេះនិយាយត្រង់បើស្រុកទេសរួលមួលខ្ញុំរស់នៅជារិះសាមញ្ញហើយនិយាយត្រង់ខ្ញុំនិយាយច្រើនដល់ទីថាណាមិនជឿខ្ញុំណាចង់ធ្វើជារស់រិះសាមញ្ញជីវភាពធម្មតាខ្ញុំអត់លោភលន់រឿងទួលនីតិប៉ុនសាអីទេហ្នឹងហើយហើយតិចតិចថាដល់ទៅហ្នឹងហើយអត់ស្គាល់ខ្ញុំទៅហ្នឹងហើយពីអត់ចេះវិញហ្នឹងហើយហើយមកមកឌៀលខ្ញុំហ្នឹងហ្នឹងហើយ ហ្នឹងហើយមកធ្វើមេភូមិដោយពួកបជាជនរងហើយបានស្អីគេមិនមេភូមិរហូតដល់មេឃុំមេស្រុកសម័យនេះលោកសរសេរអាសរសេរអាឯកសាររបាយការណ៍លិខិតស្នាមលោកសរសេរនោះដៃឡើយសរសេរអាលើกระดาษធម្មតាសរសេរអសរដៃឡើយអានោះមកបានហ្នឹងហើយពួកបជាជនចឹងចឹងមកបានសេរីខ្ញុំទៅធ្វើមេភូមិបជាជនឯការបៀបបជាជនឯកាងល់ហើយ រៀបចំថាកែប្រែរៀបចំឲ្យប្រព័ន្ធដែរមនុស្សចំនួនថ្មីទាំងអស់តោះឡើយចេះភាសាបរទេសតោះឡើយចេះប្រើកុំព្យូទ័រ IT ណាស្អីទាំងអស់មកឲ្យទៅធ្វើការខានការណាពីព្រោះសម័យនេះហើយអត់មានអីដល់ថ្នាក់ថ្នាក់រដ្ឋបាលស្រុករដ្ឋបាលខេត្តអីនៅសរសេរលិខិតស្នាម របាយការណ៍ជូនមេជូនអីជូនថ្នាក់អីប្រចាំខែទៅសរសេរអារែងលើកកណ្ដាស់ហើយសរសេរអសរដៃងាប់ហើយសម័យនេះឆ្នាំប្រហែលហើយនោះអូឯកសារមួយជា ក្នុងប្រព័ន្ធអេເລັກត្រូនិកអីគ្មានតោះតើឥឡូវឃុំមួយឃុំផ្សេងមួយនៅក្នុងស្រុកខ្មែរឯកសារពីឆ្នាំ2019 80 90 90ទៅហូមើលមាននៅក្នុងប្រព័ន្ធទិន្នន័យឯកសារចងរងទុកឯងប្រវត្តិការងារអីខ្លះប្រជាពលរដ្ឋពីឆ្នាំណាទៅឆ្នាំណាឈ្មោះណាឈ្មោះណាណាបំលាស់ទីចេញបំលាស់ទីចូលកូនចៅអាយុប្រមាណអីប្រមាណណាអីខ្លះខ្លះមានទេសម័យមកនេះ2022ណាអត់នោះដឹងហើយនោះអាលេឥឡូវទៅស្រាក់ស្លែងដូចក្មេងដើរស្រាក់ឡើយ ហ្នឹងហើយខ្ញុំបញ្ជាក់អញ្ចឹងណាខ្ញុំអត់មានសមត្ថភាពធ្វើការមេភូមិពួកបកប្រជាជនបានទេនិយាយទៅខ្ញុំមើលមុខខ្ញុំឲ្យច្បាស់ណាពួកបកប្រជាជនណាហ្នឹងហើយគឺអញ្ចឹងមែនសម្បត្តិមេភូមិពួកបកប្រជាជនខ្ញុំគ្មានសម្បត្តិទេកុំថាឡើយសម្បត្តិមេភូមិពួកបកប្រជាជនសម្បែចង្វាយខែពួកបកប្រជាជនខ្ញុំគ្មានសម្បត្តិភាពធ្វើការដោយពួកហ្នឹងដែរខ្ញុំនិយាយត្រង់ខ្ញុំគ្មានសម្បត្តិភាពដោយពួកហ្នឹងទេណានិយាយត្រង់ណា ចឹងសម័យនេះនៅអាលេអាលឿននឹងឲ្យបងណាហោឯកសារទីគ្មាននៅក្នុងប្រព័ន្ធទិន្នន័យឯងហោបើថាទៅហោមើលឃើញតែกระดาษអត់មានផងណាមិនដឹងឯកសារនៅណាផងចូលវាយក្នុងប្រព័ន្ធអេឡិចត្រូនិកមិនដឹងរហូតនៅណាផងសម័យនេះហើយងាប់អើយមើលមុខខ្ញុំមកច្បាស់ទៅ ខ្ញុំប្រាប់បើមានការផ្លាស់ប្ដូរសំបីតែត្រឹមមេគូមកក៏ខ្ញុំយកយុវជនទៅក៏ដែរចេះភាសាបរទេសចេះកុំព្យូទ័រពីរហ្នឹងគឺច្បាស់ណាស់ខ្ញុំប្រាប់បើថាអត់ចេះអង់គ្លេសទោះបីមិនចេះអង់គ្លេសឡើយក៏ចេះកុំប្រើកុំព្យូទ័រដែរឲ្យយល់ចេះធ្វើឯកសារកាត់ស្នានៅគ្រប់មន្ត្រីទាំងអស់ចេះសរសេរគម្រោងចេះអីដែរណារៀបចំការវិវត្តភូមិឃុំណាសពបែបយ៉ាង មែនសារីពួកមេភូមិប្រមាក់ពួកបកប្រជាជនរងឯងបានតែកាន់តំបងឲ្យដើរមើងឯងឯងពួកបកប្រជាជនណាឯងពួកបកប្រឆាំងណាឯងណាដើររាយការទៅមេលើអានេះបកប្រឆាំងអានោះបកប្រឆាំងអានេះចូលរួមបកប្រឆាំងនេះបកប្រឆាំងនោះដើរកវាច់ចកេះតាមដានគេដូចសម័យអពតទេហ្នឹងហើយខ្ញុំប្រាប់ចាស់អញ្ចឹង ខ្ញុំអត់មានសមត្ថភាពធ្វើការដោយពូលោកឯងទេនិយាយត្រង់ហ្នឹងហើយនិយាយត្រង់ខ្ញុំបញ្ជាក់បងប្អូនស្ដាប់ឲ្យច្បាស់ហើយនោះពួកអបប្រជាជនស្ដាប់ឲ្យច្បាស់ហ្នឹងហើយហ្នឹងហើយស្ដាប់ឲ្យច្បាស់ហ្នឹងហើយឲ្យយល់ណាមើលមុខខ្ញុំច្បាស់ដែរអញ្ចឹងខ្ញុំឲ្យបងប្អូនយល់រឿងអស់ហ្នឹងហើយ ឲ្យពួករូបវិជនឲ្យដឹងឲ្យភ្លឺភ្នែកថាយើងវាខុសគ្នាត្រង់ហ្នឹងហ្នឹងហើយអឺឥឡូវនេះយើងបានដឹងហើយអំពី Zelensky ហើយនឹងហ៊ុនសែនឬខុសគ្នាយ៉ាងម៉េចហ្នឹងហើយអញ្ចឹងទេអឺខ្ញុំគិតថាដូចជាម៉ោងច្រើនហើយហើយ ណានិយាយច្រើនមែនតើហ្នឹងហើយអញ្ចឹងក៏អរគុណបងប្អូនច្រើនដែរដែលបានចូលរួមស្ដាប់ហ្នឹងហើយគិតថាបញ្ចប់ប៉ុណ្ណឹងចុះហើយបើមានពេលប្រហែលជាល្ងាចខ្ញុំអាចនិយាយលេងជាមួយបងប្អូនទៀតនៅពីនេះពីនោះអាប់ដេតរឿងយូក្រែនហ្នឹងហើយហើយចុងក្រោយក៏ចង់សង្ខេបវិញផងដែរថាទី1ខ្ញុំនិយាយខាងដើមគឺបងប្អូនដែលមកចូលមិនទាន់គឺនិយាយរឿង ត្រកូលកម្មដែលរៀបចំបាតកម្មនៅសហរដ្ឋអាមេរិកគឺយើងបានស្ដាប់ដឹងទាំងអស់ព័ត៌មានយកលុយពីចវាយរបស់ខ្លួននៅឡងបិចហើយពីអ្នកឡងបិចទទួលបញ្ជាពីខាងណាលុយចំនួនប្រមាណធ្វើបាតកម្មនៅទីតាំងកន្លែងណាហើយទៅសុំច្បាប់គេក៏គេមិនអោយធ្វើក៏អ្នកកន្លែងជួលហ្នឹងគឺជួល200បែបធ្វើមកជួបជុំគ្នាមួយផ្លែតហ្នឹងណាក៏ជួបជុំគ្នាសរសេរអសរខ្មែរផ្លែតឲ្យមកថតឲ្យឲ្យពួកអាប្រែតនោះមកផ្សាយបោកប្រាស់ខ្មែរអ្នកចូលរួមហើយទៀត13នាក់ ហ្នឹងហើយហើយកូនកម្មគឺមានបងហើយនឹងបងអូនគឺកម្មចន្ទរាហើយនឹងបងអូនមួយទៀតដែលជាអ្នកធ្វើបាតកម្មនៅហ្នឹងហើយគតកូលកម្មកម្មចន្ទរាហ្នឹងគឺជាអ្នករ៉ូស៊ីទិញឡានដែលបុកគ្នាអីនៅនៅអាមេរិកហ្នឹងបញ្ជូនមកស្រុកខ្មែររ៉ូស៊ីនៅស្រុកខ្មែរហ្នឹងហើយយើងដឹងហើយយើងទុកចំណាត់ការនេះឲ្យពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកគេរៀបចំចាត់ចែងយ៉ាងម៉េច ដើម្បីចាត់ការជាមួយនឹងជនដែលបំរើ ជនផ្លាយការនៅកម្ពុជាអាហ្នឹងគឺគេចាត់ការតាមផ្លូវច្បាប់ចុះហើយបងប្អូនគិតថាយូរឆាប់អីអាហ្នឹងវាស៊ីសងឬច្បាប់អីទេវាឲ្យខ្ញុំបញ្ជាក់អញ្ចឹងគឺអាចត្រូវការពេល1ឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំ6ឆ្នាំក៏យើងមិនដឹងដែរហ្នឹងវាស៊ីសងឬចំណាត់ការគេហើយនឹងផោះតាំងដាក់បន្ទុកជាក់ស្ដែងហ្នឹងហើយអញ្ចឹងនេះយើងប្រាប់ហើយក៏នៅមួយទៀតខ្ញុំចង់បញ្ជាក់ថា អ្វីដែលតកូលកម្មធ្វើមកចំពោះយើងអ្នកប្រឆាំងទាំងអស់អ្នកដែលតស៊ូសេរីភាពគឺធ្វើឲ្យយើងអស់សង្ឃឹមជាច្រើនធ្វើឲ្យយើងអស់សេចក្តីទុកចិត្តលើតកូលកម្មកាន់តែខ្លាំងឡើងដែលជាបញ្ហាមួយ ដែលយើងគ្រប់គ្នាត្រូវគិតពិចារណាហើយពង្រឹងស្មារតីយើងមិនថាក្នុងហេតុផលអីកុំចាញ់បោកពួកបពាជាជនពួកដែលលក់ខ្លួនលក់ខួរដើម្បីប្រយោជន៍ខ្លួនឯង យើងត្រូវតែពង្រឹងស្មារតីយើងបន្តដើរទៅមុខទៀតជាមួយលោកប្រធានសំរងស៊ីហើយបើអស់លោកប្រធានសំរងស៊ីក៏នៅមានអ្នកផ្សេងទៀតដើម្បីចូលមកដឹកនាំបន្តពីគាត់ដែរយើងរៀបចំអ្នកដែលបន្តវេនឬក៏យ៉ាងម៉េចយ៉ាងម៉េចដើម្បីស្របទៅនឹងកលតិសាយើងមិនខ្វះទីធនធានដែលដឹកនាំអ្នកប្រឆាំងដើម្បីរំដោះសេរីភាពជើងអានឹងចំណុចនឹងចំណុចទី2ដែលខ្ញុំបញ្ជាក់អញ្ចឹងគឺថា រឿងហ៊ុនសែនហើយនិងសេឡិនស្គីដោយសារខ្ញុំបានឃើញថាពូបកប្រជាជនគេលើកតម្កើងហ៊ុនសែននឹងវាជ្រួលពេកគេធៀបគ្នាសិតតាសម្ដេចបានតស៊ូលះបង់ជីវិតនាំមុខណាស់រហូតទៅដល់ពិការភ្នែក ណាស់ធ្វើបូជាសាច់សោះឈាមស្រស់នៅសមរភូមិសពបែបយ៉ាងដើម្បីសេរីភាពជាបរដ្ឋខ្ញុំថាវាជាការប្រៀបធៀបមួយដ៏ថោកទាបបំផុតហើយឆ្លៀតកេងប្រវាញ់ទៅលើ ភាពស្អាតស្អំភាពក្លាហានពិតប្រាកដរបស់ Zelensky ដើម្បីយកមកលើកតម្កើងហ៊ុនសែនពីព្រោះហ៊ុនសែនដូចខ្ញុំបញ្ជាក់អញ្ចឹងគឺថាជនផ្ដាច់ការគ្មានតម្លៃអ្វីយកមកភ្ជាប់ជាមួយនឹងពាក្យហៅថាអ្នកស្នេហាជាតិពាក្យស្នេហាជាតិអ្នកស្នេហាជាតិពាក្យមនសិការជាតិពាក្យការពារផលប្រយោជន៍ជាតិពាក្យលះបង់ដើម្បីជាតិគឺគ្មាន ពាក្យហ្នឹងគឺអត់ត្រូវគ្នាជាមួយនឹងពួកជនប្រជាការទេពួកជនប្រជាការមានតែមួយគឺអញប្រយោជន៍អញ អ្វីអ្វីគឺដើម្បីអញនិងអំណាចអញទាំងអស់ហើយនឹងមានតែអំពើប្រៃផ្សៃអំពើហឹង្សាកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងតែប៉ុណ្ណោះហើយនឹងរណបបរទេសតែប៉ុណ្ណោះនោះដែលស័កសមជាមួយនឹងជនផ្លាច់ការក្រៅពីនឹងគឺអត់មានទេហើយដូចខ្ញុំបានបញ្ជាក់អញ្ចឹងយើងឃើញថាហ៊ុនសែននាំមុខសពបែបយ៉ាង គ្រប់ចំណុចដែលខ្ញុំបានលើកឡើងគឺថា តាំងពីនាំមុខតាំងពីភាពឈួតលីលា តាំងពីនៅក្មេងរត់ចូលព្រៃរួមដៃជាមួយពួកយួនពួកកុម្មុយនីសពួកយួនហើយមកច្បាំងខ្មែរគ្នាឯងកាប់សម្រាប់ខ្មែរគ្នាឯងបំផ្លាញខ្មែរគ្នាឯងតាំងពីនៅក្មេងក្រោយមកនាំមុខនៅក្នុងរបបខ្មែរក្រហម តាំងពីនៅតូចណាខ្លាយជាប្រធានកងពលលេខ21ហើយមនុស្សដែលអាចនាំមុខបាននៅក្នុងសម័យនោះ មានស្នាដៃតើមានស្នាដៃក្នុងការកាប់សម្លាប់ហើយកាប់សម្លាប់ គឺកាប់សម្លាប់អ្នកណានៅសម័យនោះគឺខ្មែរហើយពួកខ្មែរក្រហមយើងឃើញក្មេងៗដែលឡើងអំណាចការអំណាចដែលគេឲ្យឡើងការអំណាចគឺអ្នកទាំងអស់សុទ្ធតែអ្នកមានស្នាដៃកាប់សម្លាប់ណាគឺពួកដែលប្រឆាំងអង្គការសត្រូវអង្គការណា CIA ណាជាចារកម្ម CIA លាក់នឹងលាក់គឺអង្គការស្លាប់អ្នកណាសម្លាប់បានច្រើន គឺអ្នកហ្នឹងមានស្នាដៃណាហើយក្រៅពីហ្នឹងណាគឺថាមាននាំមុខខាងប្លន់អំណាចតាំងពីប៉ែនសវណ្ណប្លន់អំណាចតាំងពីសម័យ អឺ1900ទសវត្ស80រហូតទៅដល់ទសវត្ស90ប្លន់អំណាចពីក្រមព្រះណាប្លន់រដ្ឋបហា97ក្រោយមកប្លន់អំណាចបោកប្រាស់យកអំណាចតាំងពី98ដោយកែប្រែប្រព័ន្ធបោះឆ្នោតកែប្រែកោចោបដែលគ្មានតម្លាភាពគ្មានអយុត្តិធម៌រហូតមកដល់ឥឡូវណាអញ្ចឹងវាថាច្រើនហើយនាំមុខតាំងពីអង្គើពុករលួយនាំមុខតាំងពីការការពារ ជន់បលទេឆ្លៀនពៀនឲ្យមនុស្សស្រុកខ្មែរយើងយួនខុសច្បាប់ពេញទឹកពេញដីនាំមុខទាំងការកាប់បំផ្លាញព្រៃឈើទ្រព្យសម្បត្តិប្រទេសជាតិនាំមុខក្នុងការកាត់ដីតាមព្រំដែនកាត់កោះសមុទ្រឲ្យទៅយួនលាក់និងលាក់ហើយក្រៅពីនោះគឺថានាំមុខនៅក្នុងការកាប់សម្លាប់ជាតិសាសន៍ហើយនៅក្នុងប្រទេសនាំមុខទាំងអំពើអសិលធម៌ប្រៃផ្សៃបាតសង្គមនៅក្នុងសង្គមគឺសពបែបយ៉ាងអញ្ចឹង ភាពចង់បញ្ជាក់ថាហ៊ុនសែនគ្មានតម្លៃនឹងយកទៅធៀបជាមួយ Zelensky ទេ Zelensky គាត់ជាមនុស្សប្រជាធិបតេយ្យហើយ ជាមនុស្សដែលលះបង់សាច់សោះឈាមស្រស់ពិតប្រកបនៅជួរមុខពិតប្រកបដែលយើងគ្រប់គ្នាស័ក្តិសមនឹងឲ្យតម្លៃហើយអ្វីដែលគួរឲ្យអាម៉ាស់ដែលយើងគ្រប់គ្នាដឹងឲ្យហ៊ុនសែនគ្មានតម្លៃសំបីតែ សម្រាមក៏មិនស្មើគឺថាសូម្បីតែរដ្ឋបហារវាងខ្មែរនិងខ្មែរដណ្ដើមអំណាចឆ្នាំ1997 ហ៊ុនសែនញុះឲ្យខ្មែរនិងខ្មែរកាប់សម្លាប់គ្នាដើម្បីអំណាចរបស់ខ្លួនក៏ហ៊ុនសែនអត់នៅនាំមុខនៅក្នុងសង្គ្រាមដែរហ៊ុនសែនរត់ទៅយួននៅចំតាត់ដេកចំតាត់នៅយួនហើយស្រែកប្រជាមកពីយួនឥឡូវយើងឃើញហ៊ុនសែនអត់ដែរមាននាំមុខរឿងអីទេនាំមុខតែម្យ៉ាងគឺកាប់សម្លាប់និងទៅធ្វើអាក្រក់ដើម្បីផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណឹងតែរឿងឲ្យនាំមុខការពីផលប្រយោជន៍ខ្មែរសូម្បីតែពួកអាយួនលួអេតចៃដែលមកខុសច្បាប់នៅកម្ពុជាក៏ហ៊ុនសែនអត់ហ៊ានធ្វើអីយួនទាំងអស់ហ្នឹងផង ដូច្នេះយើងគ្មានរឿងអីដែលយើងសង្ឃឹមហើយយើងមើលឃើញថាហ៊ុនសែនជាវីរៈជនជាវីរៈបរោះណាមកការពារទឹកដីការពារផលប្រយោជន៍ជាតិច្បាំងជាមួយនឹងបរទេសឆ្លៀតពៀនគឺគ្មានថ្ងៃសង្ឃឹមនឹងទេហើយបងប្អូនចាំមើលទៅបើសិនជាហ៊ុនសែនអស់អំណាចហើយប្រទេសជាតិជួបគ្រោះថ្នាក់ហ៊ុនសែនទៅកាន់កំភ្លើងច្បាំងជាមួយនឹងបរទេសឆ្លៀតពៀនជាភាសាយួនអានោះចាំយើង គិតសារដើមទៅវិញជាពិសេសបើសិនជាហ៊ុនសែនអស់អំណាចទៅហ៊ុនសែនមានសេចក្តីក្លាហានហ៊ានប្រឈមមុខជាមួយនឹងទង្វើអក្រក់របស់ខ្លួនមានសេចក្តីក្លាហាន នៅប្រឈមមុខជាមួយនឹងទោសអក្រក់របស់ខ្លួនដូចជារឿងក5រឿងកាត់ទឹកកាត់ដីទៅឲ្យយួនណារឿងអំពើពុករលួយរឿងសហាយស្មន់ជាមួយនឹងស្រីពិសិដ្ឋពីលការួចសម្លាប់គាត់ណានឹងរឿងអឺ ផ្សេងផ្សេងទៀតជាច្រើនបើហ៊ុនសែនមានសក្តីក្លាហានលោកប្រជុំមុខអានឹងចាប់យើងគិតតទៅទៀតណាថាហ៊ុនសែនជាមនុស្សក្លាហានណាអានឹងដែលខ្ញុំចង់បញ្ជាក់ជូនបងប្អូនហ្នឹងហើយអញ្ចឹងមានប៉ុណ្ណឹងទេហើយខ្ញុំសូមអរគុណនិងសូមជម្រាបលាបងប្អូនហើយដែលប្រហែលជាអាចជួបគ្នានៅថ្ងៃនេះទៀតហ្នឹងអរគុណបាទសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាទសូមជូនពរបាទ